ចឹងបានជាវត្តសង្សារចេះតែវែងឆ្ងាយមិនដឹងទីបំផុតពីខាងដើមរៀងរៀងព្រះអង្គរៀងរៀងខ្លួននឹងគឺមិនមានអ្នកណាដឹងថា មានពីត្រឹមណាមកទេអានឹងវាចិត្តតែអស់ទៅឆ្ងាយទៅឆ្ងាយទៅចឹងទៅចឹងក៏ណាហ្នឹងគឺ ពុទ្ធបរិស័ទយើងបានជ្រាបហើយអ្វីដែលរលត់ទៅហើយមិនដែលត្រឡប់កើតវិញទេប៉ុណ្ណាប៉ុន្តែអ្វីដែលកើតឡើងគឺដោយសារមានបច្ច័យចឹងប៉ុណ្ណាកើតបន្តប៉ុណ្ណានឹងឯងមិនមែនរបស់ចាស់ដែលរលត់ទៅហើយនោះត្រឡប់មកកើតវិញនោះទេចឹងប៉ុណ្ណា គឺអ្វីដែលកើតឡើងហ្នឹង គឺជារបស់ថ្មីណាអាស្រ័យបច្ច័យហ្នឹងវាកើតបន្តតំណនៃសង្ខារធัวហ្នឹងដែលជាវត្តដាក់វាតកតងគ្នាក្នុង មួយខ្សែហ្នឹងវាមិនមែនថាវិញ្ញាណ ក្នុងបុគ្គលម្នាក់ហ្នឹងវាអាចឲ្យកើតទៅជាវិញ្ញាណអ្នកតន្ត្រី2 3 4 10អ្នកអីទៅទៀតនោះទេគឺតំណរបស់ចិត្តវិញ្ញាណហ្នឹងតលតែមួយនឹងរលត់ទៅបានជាបច្ច័យឲ្យកើតមួយខណៈមកទៀតហ្នឹងឯងជាតំណរ ក្នុងមួយអង្គមួយអង្គម្នាក់ម្នាក់ហ្នឹងបើវិញ្ញាណនឹងឯងមិនតន់រលត់ទៅទេក៏មិនអាចមានវិញ្ញាណខណៈមួយទៀតកើតឡើងបានដែរខណៈគឺក្នុងមួយអង្គមួយអង្គម្នាក់ម្នាក់ហ្នឹងមិនអាចមានវិញ្ញាណពីរព្រមគ្នាទេគឺ មិនដែលវិញ្ញាណជាបច្ច័យនៃវិញ្ញាណដោយសម្បយុទ្ធបច្ច័យឬក៏ដោយ សហជាតិបច្ច័យគឺអត់មានទេគណាបើថាវិញ្ញាណជាបច្ច័យនៃនាមរូបវិញ្ញាណបច្ចយានាមរូបាំងបើថានាមនឹងរាប់វិញ្ញាណផង គឺវេទនាសញ្ញាសង្ខារវិញ្ញាណនឹងគឺវិញ្ញាណនឹងជាបច្ច័យនៃវិញ្ញាណនឹងដោយអនន្តរបច្ច័យកណាឬក៏ដោយចក្ខុវិញ្ញាណជាបច្ច័យមកដល់ជាវណ្ណចិត្តអីចឹងដោយឧបនិស្សយបច្ច័យចឹងទៅ គឺបកតោបនិស្សយបច្ច័យហ្នឹងគឺវិញ្ញាណជាបច្ច័យនៃវិញ្ញាណ ប៉ុណ្ណាដោយអនន្តរបច្ច័យអនន្តរោបនិស្សយបច្ច័យបកតោបនិស្សយបច្ច័យអីបានប៉ុន្តែมันមានវិញ្ញាណជា បច្ច័យនៃវិញ្ញាណដោយសហជាតិបច្ច័យឬសម្បយុទ្ធបច្ច័យអីទៅនោះទេខ្ញុំណាលើកឡើងនេះគ្រាន់តែចង់បញ្ជាក់ឲ្យឃើញ ក្នុងដំណើរជីវិត កណាគឺតលតែវិញ្ញាណមួយនឹងខណៈនឹងរលត់ទៅបានជាអនន្តរបច្ច័យឲ្យវិញ្ញាណមួយខណៈទៀតកើតឡើងមិនចង់ឲ្យកើតក៏អត់បានដែរកណានឹងឯងអត់មានការហាមឃាត់បានទេសូម្បីតែចុតិចិត្តកណា ក៏ត្រូវតែជាអនន្តរបច្ច័យសមនន្តរបច្ច័យដល់បដិសន្ធិវិញ្ញាណនឹងដោយអត់មាន ហាមឃាត់បានឬក៏សំណូមពរដើម្បីនឹងថាឲ្យបានកើតក្នុងសុគតិភព ត្រឹមមនុស្សអីក៏បានកុំឲ្យតែបាយភូមិអីហ្នឹងក៏អត់បានក៏ណាគឺស្ថិតនៅក្នុងអំណាចនៃកម្មជាបច្ច័យហ្នឹង តើជាកម្មអីនឹងចឹងចឹងកណាតេតួងទៅ នឹងការសន្សំកម្មនឹងឯងក្នុងចិត្តសន្តាននឹងនឹងគឺដំណើរនៃជីវិតបន្តពីចុតិទៅបដិសន្ធិនឹងគឺអត់មានកិច្ចនទីនៅលើខ្លួនឯងឬក៏នៅលើអ្នកដតីអីទេ គឺនៅលើកម្មជាបច្ច័យ ហើយបដិសន្ធិនឹងត្រូវកើតបន្តពីចតិកណាហ្នឹងឯងមាននាទីផ្សេងគ្នាកម្មជាបច្ច័យឲ្យមានវិបាកបដិសន្ធិហើយនឹងកម្មជ្ជរូបប៉ុន្តែចតិចិត្តនេះមានទួនាទីបញ្ជូននៅអវ័យវ័យដែលសន្សំក្នុងសន្តាន ទាំងប៉ុន្មានហ្នឹងដោយបនក្តី បាបក្តីអធិស្ស្រ័យ យ៉ាងណាយ៉ាងណា គឺថាបញ្ជូនទៅឲ្យដល់បដិសន្ធិសន្សំទៅបានទាំងអស់ហ្នឹងគឺថាដែលជាបច្ច័យហ្នឹងមានកិច្ចមាននទីផ្សេងគ្នាអញ្ចឹងគឺចុតិហ្នឹងมันអាចចាត់ចែងថាឲ្យបដិសន្ធិក្នុងទីណាទីណាបានទេព្រោះខ្លួនឯងមិនមែនជាកម្មហ្នឹងឯងសម្រាប់តែថា កម្មនឹងឯងជាបច្ច័យឲ្យបដិសន្ធិក្នុងភពណាភូមិណាទីណាហើយខ្លួនឯងហ្នឹងក៏ជាបច្ច័យព្រមក្នុងការដែលនឹងបញ្ជូន ការសន្សំក្នុងសន្តាននេះនឹងឯងគឺជាកិច្ចជានទីរបស់ចិត្តបើយើងពោលទៅក្នុងនិយមកម្មជាបច្ច័យហ្នឹងអានឹងវាជាកម្មនិយម ដែលនឹងអាចឲ្យអកុសលវិបាកដេសន្ធិឬក៏ថាអហេតុកៈកុសលវិបាកបដិសន្ធិឬក៏ជាសហេតុកៈកុសលវិបាកបដិសន្ធិយ៉ាងណាយ៉ាងណាទុហេតុកៈតិហេតុកៈអីហ្នឹងគឺកម្មនិយមទំនៀមរបស់កម្មប៉ុន្តែឯត្រង់ចុតិចិត្តដែលបានសន្សំការដែលជីវ័នចិត្តនឹងបានកើតឡើង ក្នុងជាតិនឹងក្តីជាតិមុនមុនរាប់ជាតិជាអណែកនឹងគឺថាបានបន្តមកហើយចុតិនឹងក៏បានប្រគល់ទៅឲ្យបដិសន្ធិនឹងឯងទៅទាំងអស់អានឹងជា ទំនៀមរបស់ចិត្តហៅថាចិត្តនិយមនឹងឯងមិនមែនកម្មនិយមទេទំនៀមច្បាប់របស់ចិត្តដែលត្រូវ សន្សំវៃវៃក្នុងសន្តានហ្នឹងហើយបានបញ្ជូនបន្តទៅ គ្រប់ដួងទាំងអស់យើងមើលមើលព្រះពុទ្ធអង្គបានត្រាស់ព្រះវិជ័យកពុទ្ធអរិយសាវកពុទ្ធដែលបានសម្រេចទៅតាមបំណងប្រាថ្នានិង ទៅតាមព្រះពុទ្ធអង្គទ្រង់ជាកអីអីទាំងអស់ហ្នឹងបើមិនមែនចិត្តនឹងសន្សំ ឲ្យបានសម្រេចទេតើត្រូវសម្រេចជាពុទ្ធយ៉ាងម៉េចទៅព្រោះត្រូវបំពេញអភិនិហាបនបារមីរាប់ជាតិជាអណែកទាំងនឹងឯងបើមិនមែនជាការសន្សំ បន្តមកទេធ្វើម៉េចនឹងគ្រប់គ្រាន់បាន ត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធនឹងគឺជាអានុភាពរបស់ចិត្តដែលមាន ការសន្សំក្នុងសន្តាន ជាធម្មជាតិរបស់ចិត្ត ទំនៀមរបស់ចិត្តអត់មាននរណាអ្នកមកចាត់ចែងរៀបចំសភាពទាំងអស់នឹងទេ គឺថាជាធម្មជាតិចិត្តដែលសន្សំក្នុងសន្តានអញ្ចឹងពុទ្ធបរិស័ទយើង បានស្ដាប់ពធัวចេះដឹងយល់ទៅ គឺប្រើប្រាស់ចិត្តនឹងយើងនិយាយជាវោហាជាបញ្ញត្តិដែលថាប្រើប្រាស់ចិត្តនឹងគឺប្រើឲ្យចិត្តនឹងសន្សំកុសល សន្សំសេចក្តីល្អនឹងឯងទាំង ព្រោះដោយធម្មជាតិចិត្តនឹងវាអញ្ចឹងដែលអញ្ចឹងយើងផ្សំប្រើប្រាស់ចិត្តសន្តាននឹងឲ្យសន្សំនៅហេតុនៃសេចក្តីសុខហើយនឹងឧបនិស្ស័យល្អអញ្ចឹងទៅតែម្ដងតែគឺណាយើងមិនអាចនឹងបាក់និស័យរឿងឧបនិស្ស័យល្អនឹងបានទេ កណាពីព្រមកុសលធម៌ដែលសន្សំក្នុងសន្តាន ដែលពុទ្ធបរិស័ទយើងមានពុទ្ធជាសរណៈមានពធัวជាសរណៈមានប្រសង់ជាសរណៈហ្នឹងកុសលទានសិលភាវនាហ្នឹងគឺត្រូវតែជាឧបនិស្ស័យដើម្បីអរិយមគ្គពីមាន សោតាបត្តមៈជាដើមអញ្ចឹងអញ្ចឹងបានក្នុងកម្ពីសំដែងថា ត្រៃសរណគមនឹង មាន អានិសង្សកាត់ ភពជាតិកំណើតវត្តសង្សារឲ្យខ្លីចុះមិនមែនថា7ជាតិអីដូចជាសោតាបត្តមៈដែលកាត់វត្តដាក់នៅសល់តែប៉ុណ្ណឹងយ៉ាងច្រើនទេ ប៉ុន្តែត្រៃសរណគមសម្រាប់លោកយៈប្រថុជននេះមានអានុភាពកាត់វត្តសង្សារបានព្រោះវត្តសង្សារតទៅអនាគតវាអត់មានទីបំផុតទេណាមិន100មិន1000មិន10000 មិនមកសែនមកកោតជាតិទេកាប់រាប់ដោយកាប់ក៏ក៏អត់មានបរិសុទ្ធទៅឯងឯងដែរអត់មែនដូចជាពួកមិឆាទិដ្ឋិគ្រូមួយហ្នឹងគឺថាបរិសុទ្ធឯងឯងដល់ពេលវេលាហ្នឹងយើងធ្វើបន់ទៅក៏ឯងឯងដែរអឺបាបទៅក៏គ្មានជាស្អីនឹងឯងព្រោះថាវាមិនតាន់ដល់ពេលវេលា ហ្នឹងឯងដល់ទៅពេលវេលាទៅគឺថាវាដល់នៅសេចក្តីបរិសុទ្ធឯងឯងអញ្ចឹងអាហ្នឹងវាជាគំនិតគិតអញ្ចឹងទៅទេចឹងហ្នឹងឯងហើយជាការយល់ខុសទៅនៅក្នុងអរិយសច្ចធម៌ខុសអំពី ធម្មជាតិ ដែលព្រះអង្គទ្រង់បានត្រាស់ដឹងហ្នឹងគឺថាដរាបណាអវិជ្ជាតណ្ហាបាទានកម្មនៅមានគឺវត្តដាក់នៅតែមានអញ្ចឹងហើយអវិជ្ជាតណ្ហាបាទានកម្មមិនអាចអស់ទៅឯងឯងទេតលតែមានឧបនិស្ស័យសន្សំចម្រើនទៅដោយវិជ្ជាណារហូតដល់ទៅអាសវៈខយៈវិជ្ជានឹងទៅអាចធ្វើអវិជ្ជានឹងឲ្យអស់ទៅបាន ចឹងគឺថាត្រៃសរណគមនេះគឺមានអានិសង្ឃកាត់ភពជាតិកំណើតនិងកាត់វត្តសង្សារនឹងនឹងឯងតែមិនអាចនឹងថាមិនមានទីបំផុតអីទៅចឹងនោះទេគ្រាន់តែមិនបានកំណត់ប្រមាណប្រមាណនៅសល់តទៅទៀតហ្នឹងសំគួរតាមឧបនិស្ស័យនឹងឯង បានគ្រប់គ្រាន់ពេលណាក៏សោតតាបត្តមៈកើតឡើងចឹងទៅបាន កំណត់ប្រកបវិជាទៀងទាត់ក៏ប៉ុន្តែត្រៃសរណគមហ្នឹងគឺ មានអានិសង្សកាត់វត្តសង្សារចឹងតែម្ដងទៀតកណាចឹងគឺនៅក្នុងសេចក្តីនេះយើងស្ដាប់ព្រះអភិធម្មខ្លះប្រសូតខ្លះរាយគ្នាមកប៉ុណ្ណឹងក៏ខ្ញុំណាចង់បញ្ជាក់ឲ្យឃើញថា ពេលវេលាដែលកន្លង ទៅគឺដូច60ឆ្នាំនេះកណាបាសក់វណ្ណសផលហ្នឹងបានកន្លងទៅហើយចឹងកណាអស់ទៅហើយ60ឆ្នាំហ្នឹងនឹងឯងយើងមិនអាចនឹងទៅរកវ័យវ័យពីអតីតកាលហ្នឹងមកវិញបានទេកណាហ្នឹងឯងក៏ប៉ុន្តែ ដំណើរជីវិតហ្នឹងគឺទៅមុខជានិច្ចអញ្ចឹងណាដូចជាម្សិលមិញណានិយាយពីគុណចាស់ញាតិញោមនៅព្រះមហាគុណកតហ្នឹងគឺថាបានស្ដាប់ធัวអីពីព្រឹកអីចឹងទៅហើយដល់មកម៉ោង2ទៀតទៅ ចាប់ដើមហូហែអីចឹងទៅនឹងឯងហើយម្សិលមិញហ្នឹងគឺរូបធัวនាមធัวហ្នឹង បានកណ្ដងទៅទៅហើយអស់ទៅហើយណារូបធัวនាមធัวទាំងសិលមិញហ្នឹងណាហ្នឹងឯងមិនមែនជារូបធัวនាមធัวឥឡូវនេះទេណាហ្នឹងឯងរូបធัวនាមធัวឥឡូវនេះគឺមិនមែនរូបធัวនាមធัวម្សិលមិញទេទាំងក៏ណាបើយើងនិយាយថាយើងអានឹងវាយើងហើយពីម្សិលមិញមកដល់ថ្ងៃនេះ ប៉ុន្តែចំពោះរូបធัวនាមធัวម្សិលមិញរូប សំលេងក្លិនរសមហាភូតរូបអីអីហ្នឹងគឺបាន កន្លងទៅហើយសិលមិញហ្នឹងមិនមែន ជារូបថ្ងៃនេះហើយការឃើញការឮការនឹកគិតការចងចាំការសោយអារម្មណ៍សពទុកអីនឹងយ៉ាងណាកុសលអកុសលអី ក្នុងពេលនេះ គឺមិនមែនពីម្សិលមិញទេគុណណាខ្ញុំណាលើកឡើងគ្រាន់តែចង់បញ្ជាក់ថាម្សិលមិញកន្លងទៅប៉ុន្តែជីវិតយើងបានមកដល់ថ្ងៃនេះ មកដល់នោះគឺមិនមែនថាអ្វីថិតថេរទៀងទាត់ទេ គឺវាជានិយាមធัวហ្នឹងហ្នឹងឯងនិយាមធัวហ្នឹង គឺវាមាន នាមរូបកើតមកក្នុងបច្ចុប្បន្ននេះនឹងឯងតែមិនមែនជាអតីតក៏ណាហើយក៏មិនមែនជាអនាគតដែរបច្ចុប្បន្ននេះណាក៏ណាមិនមែនជាអតីតាធម្មាហើយក៏មិនមែនអនាគតាធម្មាដែរ អតីតាធម្មាក៏មិនមែនជាអនាគតាធម្មាមិនមែនបច្ចុប្បន្នាធម្មាកណាអនាគតាធម្មាក៏មិនមែនអតីតាធម្មាមិនមែនជាបច្ចុប្បន្នាធម្មាធម្មាទាំង3កាលនេះគឺថាគឺដីឡែកដីឡែកអំពីគ្នាគុណាដូច្នេះគឺយើងនឹងដើរ ចោលថ្ងៃនេះទៅទៀតអានឹងយើងនិយាយជាវោហាណាដែលថាយើងដើរចោលថ្ងៃនេះទៅទៅដល់ថ្ងៃស្អែកគឺបានទីក្តីថាម៉េចបានដី ថានាម រូបបច្ចុប្បន្នក្នុង ថ្ងៃនេះ គឺមិនបានតាំងនៅឋិតនៅទៅដល់ថ្ងៃស្អែកទេប៉ុន្តែវាជាបច្ច័យដូចជាវាមាន អនន្តរបច្ច័យតតគ្រប់ គណៈចិត្តទៅហ្នឹងហើយវាមានឧបនិស្សយបច្ច័យសំក្នុងចិត្តសន្តានទៅហើយមានកម្មណាជាបច្ច័យឲ្យមាន កម្មជ្ជរូបហើយនឹងវិបាកសម្រាប់ថ្ងៃស្អែកទៅតតទៅអញ្ចឹងវាមានបច្ច័យពីបច្ចុប្បន្ននឹងតទៅអនាគតណាអញ្ចឹងគឺថានាមរូបក្នុងព្រឹកនឹងកន្លងទៅ ក៏ប៉ុន្តែវាត្រូវមាននាមរូបកើតបន្តទៅទៀតនឹងឯងអញ្ចឹងគឺដំណើរនឹងវាទៅមុខដោយអំណាចនៃបច្ច័យតែបើយើងនិយាយអំពីការអស់ទៅសូន្យទៅអានឹងវាដូចឡែក នឹងឯងយើងនិយាយអំពីការអស់ទៅសូន្យទៅនឹងយើងយើងពោលថាជីវិតនឹងវាចិត្តតែអស់ទៅសូន្យទៅនឹងគឺយើងនិយាយទៅតាមខយៈធម្មា វិយៈធម្មា ការអស់ទៅសូន្យទៅ តែបើយើងនិយាយពីជីវិតប្រព្រឹត្តទៅមុខអានឹងគឺយើងនិយាយពីបច្ច័យគឺថាវានាំឲ្យមាននាមរូបកើតតតទៅទៀតចឹងឯងចឹងដំណើរជីវិតនឹង ចឹងគឺនាមរូបហ្នឹងវាអត់មានចេះអស់ទៅឯងឯងទេគឺក្នុងជាតិហ្នឹងវាត្រូវបន្តទៅទទួលគ្នានឹងចុតិគឺណាចុតិគឺចិត្តចុងក្រោយហ្នឹងវាត្រូវបន្តទៅអញ្ចឹងហើយក៏វាមិនមែនអស់ត្រឹមចុតិចិត្តនឹងដែរព្រោះដរាបណាអវិជ្ជាតណ្ហាបាទាន កម្មនៅ មានទេ គឺមិនអាចអស់ ដោយចៃដន្យឬដោយប្រការណាណាអីក្នុង10000មួយសែននឹងមានមួយ ដែល អវិជ្ជាតណ្ហាបាទានកម្មនឹងនៅមានប៉ុន្តែស្រាប់តែចុតិទៅ គឺថាអត់មានបដិសន្ធិទៀតអត់ដែលមាន ក្នុងមួយលានមួយកោតអីក៏មិនដែលមានករណីពិសេសអីចឹងមួយអង្គម្នាក់អីគឺអត់មានទេ ប៉ុណ្ណាអត់មានរឿងចៃដន្យអត់មានរឿងករណីពិសេសអីដូចករណីដតីដតីអីគឺអត់ទេគឺថាដរាបណាដែលអរហត្តមគ្គមិនបានកើតឡើងក្នុងជាតិនឹងគឺថាអវិជ្ជាតណ្ហាបាទានកម្មនៅមាន គឺมันអាចថាចុតិទៅហើយគឺมันមានបដិសន្ធិនោះគឺมันមានអញ្ចឹងគឺនៅលើ កម្មជាបច្ច័យឲ្យបដិសន្ធិ ក៏ឈ្មោះថាយើងលះបង់លោកនេះ ទៅកាន់លោកខាងមុខទោះជាកំណើតគោកបីនរកប្រែតមនុស្សរុក្ខទេវតាឬក៏ឆោកាមាវិជ្រៈសួរអីជាដើមទៅតាមនឹងនៅលើកម្មជាបច្ច័យអញ្ចឹងគឺថាដំណើរនៃជីវិតហ្នឹងប្រព្រឹត្តទៅ ដោយការលះបង់នៅថ្ងៃនេះ ទៅថ្ងៃមុខខែនេះទៅខែមុខលះបង់ជាតិនេះទៅជាតិមុខអញ្ចឹងឯងចឹងគឺយើងពោលដោយបរមត្តគឺថា ជាតំណនៃសង្ខារធัวសត្វកណាអានឹងពោលដោយបរមត្តជាតំណនៃសង្ខារធัวសត្វ ណាប៉ុន្តែបើពោលដោយបញ្ញត្តិគឺសត្វលោកនឹងឯងគឺថាស្លាប់ទៅត្រូវកើតទៀតទៅតាមកម្មជាបច្ច័យអានឹងយើងពោលជាប់ទៅដោយបញ្ញត្តិថាសត្វលោកពីព្រោះសត្វលោកនោះវាបញ្ញត្តិសន្មត់ទៅលើតំណនៃសង្ខារធัวនឹងឯងនឹងឯងអញ្ចឹងរំលឹកនេះតាមពិតខ្លីទេ ក្នុងក្នុងពាក្យដែលត្រូវរំលឹកនឹងគ្រាន់តែថា ចង់បញ្ជាក់ថាម្សិលមិញ បាត់ទៅ គឺមានយើងក្នុងថ្ងៃនេះក្រំតែចង់រំលឹកប៉ុណ្ណឹងដើម្បីបញ្ជាក់ថាជាតិនេះ បាត់ទៅ គឺមាន យើង ក្នុងជាតិក្រោយនឹងឯងដូចជាម្សិលមិញបាត់ទៅមានយើង ក្នុងថ្ងៃនេះអញ្ចឹងគឺម្សិលមិញ គឺយើងធ្វើអីគ្រប់កិច្ចការងារនឹងវាត្រូវអស់ទៅទាំងស្រស់ទាំងស្រស់ណា នឹងឯងបើយើងមិនបានសិក្សាអំពីរូបធម៌នាមធម៌ទេអានឹងក៏យើងអាចស្ដាប់បានដែរពេលអានឹងវាគ្រាន់តែថាវានៅជាប់ជាតួយើង ពីម្សិលមិញមកថ្ងៃនឹងហ្នឹងដោយអំណាចនៃសេចក្តីប្រកាន់ជាសัพជាបុគ្គលជាតួខ្លួន អាហ្នឹងក៏យើងស្ដាប់បានទៅតាមហ្នឹងតែដល់ទៅមានការសិក្សាពីរូបធម៌នាមធម៌អប់រំបញ្ញាអញ្ចឹងទៅ យើងនឹងមានការចេះដឹងច្រើនឡើង ត្រង់ដែលថាម្សិលមិញកន្លងទៅហ្នឹងមិនមែនថាមានតែម្សិលមិញទៅ ខ្លួនយើងនឹងមកដល់ថ្ងៃនេះគឺវាអត់មានអញ្ចឹងទេ ម្សិលមិញហ្នឹងគឺវាមានរូបធัวនាមធัวយ៉ាងណាយ៉ាងណា គឺរូបធัวនាមធัวនឹងឯងដែលកន្លងទៅនោះដែលពោពាក្យថាអតីតាធម្មាធัวដែលកន្លងទៅ គឺចិត្តចេតសិករូបមិនមែនគ្រាន់តែថ្ងៃខែឆ្នាំទេ កណាគឺចិត្តចេតសិករូបដែលកន្លងទៅ អានឹងគឺថាពាក្យថាអតីតាធម្មា ធម្មាធម្មានឹងគឺចិត្តចេតសិករូប ជាបរមត្តណាដែលកន្លងទៅដែលរលត់ទៅនឹងដែលអស់ទៅនឹងណាមិនក្រំតែថ្ងៃដោយថាម្សិលមិញថ្ងៃប្រខោះហ្នឹងគឺថ្ងៃប្រខោះកន្លងទៅគឺតាមពិតថ្ងៃវាជាបញ្ញត្តិថ្ងៃជាបញ្ញត្តិគណៈខែឆ្នាំអីជាបញ្ញត្តិ បញ្ញត្តិវាអត់មានការកើតវាអត់មានការរលត់ទេនឹងឯងវាបានអីកន្លងវាអត់មានស្អីរលត់ហ្នឹងប៉ុណ្ណាបញ្ញត្តិគឺអត់មានការកើតការរលត់អត់មានអតីតអត់មានអនាគតអត់មានបច្ចុប្បន្នទេណាបញ្ញត្តិណានឹងឯងដូច្នេះដែលដែលម្សិលមិញអស់ទៅនឹងគឺអស់ជីវិតណា អស់ជីវិតទៅជីវិតមួយថ្ងៃអស់ទៅហើយជីវិតនឹងជាបរមត្តទៅជីវិតនឹងគឺជីវិតកម្មជារូប ហើយនឹងជីវិតិនត្រីចេតសិកជីវិតិនត្រីចេតសិកនឹងក្នុងគណៈចិត្តគ្រប់ដួងណាมันអាចរាប់បាន ទេមួយថ្ងៃហ្នឹងมันអាចរាប់តែប្រមាណ10000សែនលានកោតជីវិតទេណាដែលអស់ទៅហ្នឹងកើតហើយរលត់ទៅហ្នឹងចិត្តចេតសិករូបហ្នឹង រលត់ទៅនឹងណាកន្លងទៅនឹងណាអានឹងនឹងជាការចេះដឹងនៃពុទ្ធបរិស័ទយើងវាមានកម្រិតទៅតាមបញ្ញាដែលបានមានសតិរលឹកដឹងរូបធម៌នាមធម៌ដែលកើតមានដែលកំពុងប្រកាសនឹងវាមិនអាចនឹងថាថិតថេទៀងតតតទៅទេវាត្រូវតែដូរផ្លាស់នាមរូបថ្មីកើតបន្ត ចឹងនាមរូបដែលជាបច្ចុប្បន្នហ្នឹងក៏កន្លងទៅរលត់ទៅ ជាអតីតនេះគឺជាបទដែលពុទ្ធបរិស័ទនឹងមានធម្មសង្វេគកើតឡើងបន្ថែមទៀតត្រង់ដែលថាការដែលមួយថ្ងៃអស់ទៅនឹងគឺជាការស្លាប់ហ្នឹងណាដែលជាហៅថាខណៈបរិត្តតោ គឺជាការស្លាប់ដោយគណៈនៃរូបធัวនិងនាមធัวជីវិតិនត្រីរលត់ទៅស្លាប់ទៅពិតពិតណាប៉ុន្តែមិនមែនថ្ងៃពហោះកន្លងទៅមកដល់ថ្ងៃហ្នឹងគឺជាថ្ងៃសុខហើយអត់មានអ្វីរលត់ទៅ គឺយើងនៅតដែលអញ្ចឹងមិនមែនទេចឹងហ្នឹងឯងអាហ្នឹងឲ្យយើងបានចេះដឹងទៅតាមហ្នឹង ចឹងទៅបានពធัวហ្នឹងចេះតែសំដែងយើងស្ដាប់ទៅដូចថាដដែលដដែលប៉ុន្តែយើងនឹងបានយល់ឡើងយល់ឡើងពីព្រោះពធัวមានជំរឿណានឹងឯងចឹងអញ្ចឹងដើម្បីបញ្ជាក់ជាធម្មសង្វេគសម្រាប់ពុទ្ធបរិស័ទបងប្អូនកូនចៅហើយបានជ្រាបទៅថាដរាបណានៅតែមាននាមរូបគឺនៅតែមានយើងអញ្ចឹងក្នុងដំណើរវត្តសង្សារ ព្រោះយើងវាសន្មត់ទៅលើតំណនៃសង្ខារធម៌អញ្ចឹងដូចដែលថានាមរូបម្សិលមិញថាយើងហើយប៉ុន្តែនាមរូបហ្នឹងកន្លងផុតទៅវាមានអស់យើងឯណាមកពីវាមាននាមរូបថ្ងៃ នេះកើតឡើងទៀតអញ្ចឹងយើងយើងនឹងគ្រាន់តែសន្មត់ទៅលើ នាមរូបមួយខណៈមួយខណៈមួយពេលមួយយាមមួយថ្ងៃ តែប៉ុណ្ណឹង អញ្ចឹងនាមរូបក្នុងថ្ងៃនេះគឺយើងតែនាមរូបហ្នឹងវាកន្លងទៅអញ្ចឹងនៅយើងហ្នឹងគឺយើងដោយសន្មត់ទៅលើនាមរូបស្អែកទៀតតែប៉ុណ្ណឹងទេចឹងហើយយើងក្នុងថ្ងៃនេះហ្នឹងគឺនាមរូបហ្នឹងវាត្រូវរលត់ទៅហើយអត់មានចាប់ប្រកាន់អីបានទេអញ្ចឹងគឺនាមរូបក្នុងជាតិហ្នឹងក៏ត្រូវអស់ទៅដែរហើយតើយើងគិតខ្វាយខ្វល់រួអីដើម្បីឲ្យយើងដែលក្រំតែជានាមរូបក្នុងជាតិហ្នឹង ពីចុងសក់ចុះមកដល់បាតជើងពីបាតជើងឡើងមកដល់ចុងសក់នឹងទៅតឹងមហាត់កពស់មកព្យាមយើងនឹងយើងគិតថារួអីឲ្យខាតពេលវេលា ដើម្បីឲ្យយើងនឹងទីបំផុតយើងក្នុងជាតិនឹងវាអស់ទៅណានាមរូបនឹងណាប៉ុន្តែ វាមាន បច្ច័យឲ្យកើតនាមរូបតទៅទៀតគឺ មានយើងទៀតហើយបើយើងនឹងម្យ៉ាង ដោយសន្មត់ទៅលើតំណនៃសង្ខារ យ៉ាងទៀតដែល លំបាកជាទីបំផុតគឺសេចក្តីប្រកម្មថាយើងកើតទៀតហើយនឹងឯងគឺប្រកម្មអត្តភាពតាមកម្មជាបច្ច័យនឹងហើយកើតនរកប្រែតេឆានអសូរកាយមនុស្សទេវតាសេចក្តីប្រកម្មអាស្រ័យអត្តភាពណាកើតឡើងក៏វាត្រឡប់មកចាប់យកអត្តភាពនឹងដោយសេចក្តីប្រកម្មថាជាអាត្មាអញ នឹងឯងត្រូវរវល់ត្រូវខ្វល់ត្រូវលំបាកដោយសារតែចាប់យក នាមរូបក្នុងអត្តភាពនឹងមកធ្វើជាខ្លួនឯងនឹងមកជាតិទៀតប្រឹងប្រែងចិញ្ចឹមបីបាច់មើលថែប្រកែប្រកម្មសពគ្រប់ទាំងអស់នឹងនឹងឯងជាតិនេះកន្លងទៅអត់មានអីទេខំហួងហែងអស់50 60ឆ្នាំទីបំផុតគឺថាអ្វីដែលហួងហែងនឹងឯងស្ថិតនៅក្នុងភាពមិនទៀង នឹងឯងចឹងយើងប្រើពាក្យទៅតាមពុទ្ធរិកាណា ដែលព្រះអង្គត្រាស់ថាវិន័យភាវៈសន្តមេវិទាំងនេះគឺថាវាអត់មានអ្វីដែលយើងប្រកាន់ហួងហែកនឹងថិតថេរទៀងទាត់នៅទេ គឺសត្វតែ មានសេចក្តីវិន័យទៅទាំងអស់អញ្ចឹងនឹងឯងណហិសន្តិនិច្ចាបរិក្កហានឹង ចឹងគឺក្នុងការដែលពុទ្ធបរិស័ទយើងយល់បានទៅតាមកម្រិតនៃបញ្ញា គឺយើងមិនបានប្រឹងប្រែងចង្អៀតចង្អល់ខ្វាយខ្វល់ទៅដើម្បីនឹងថាឲ្យយើងមានអីបានអី សម្រាប់បច្ចុប្បន្នដែលនឹងត្រូវចោលទៅនោះនឹងឯងទាំងពិតមែនតែក្នុងបច្ចុប្បន្នហ្នឹងយើងក៏ព្រមលះបង់អតីតកាលទៅ ព្រោះវាបានកន្លងទៅហើយយតតៃតំបហិណន្តੰក៏ប៉ុន្តែយើងក៏ត្រូវតែរៀនលះបង់បច្ចុប្បន្ននឹងដែរក្នុងដំណើរជីវិតទៅអនាគត គឺយើងរៀនទៅតាមធម្មជាតិនឹងតែប៉ុណ្្នឹងទេសេចក្តីពិតនឹងយ៉ាងណាកាលដែលអតីតនឹងបានលះបង់ទៅហើយយើងក៏ព្រមទៅតាមអតីតធម្មា ហើយក៏មិនក៏បីវង្វេង ជាមួយនឹងបច្ចុប្បន្ននឹងដែរតែយើងត្រៀមសម្រាប់អនាគតដែលភ្លឺស្វាងដែលព្រះអង្គត្រាស់ថាទៅងងឹតឬក៏ទៅភ្លឺនោះហ្នឹងឯងណាគឺបរាយណោណាអាការដែលដំណើរទៅមុខហ្នឹងតមកឬក៏ចោតិណាតមកហ្នឹងងងឹត ចូលតិនឹងភ្លឺដំណើរជីវិតទៅទៅតាមនឹងនឹងឯងដូច្នេះគឺថាត្រូវតែយើងរៀបចំបច្ចុប្បន្ននឹងឯងឲ្យមាន ភាពភ្លឺស្វាងទៅអនាគតព្រោះជីវិតយើងដើរទៅមុខដើរទៅអនាគតមិនមែនដើរថយក្រោយទេដូច្នេះមិនចាំបាច់ទៀមទាអ្វីអ្វីដែលកន្លងទៅហើយនឹងឲ្យយ៉ាងនេះឲ្យយ៉ាងនោះទេយើងយើងមិនមែនដើរថយក្រោយទេ បានជាកន្លងផុតមកហើយ គឺថាឲ្យឲ្យវាផុតព្រមព្រៀង ក្នុងចិត្តសន្តាន យើងផងទៅហើយកុំឲ្យសោកសៅក្តៅកាហាយអីយើងមកគិតដល់ភាពរឹងប៉ឹងរបស់យើងយើងមកគិតដល់ភាពខ្លាំងក្លារបស់យើង ដែលបានកន្លងនៅ គ្រប់ឧបសគ្គឃើញទេឧបសគ្គដែលវាសម្រាប់រារាំងកំណើតមនុស្សមានច្រើនណាស់គិតណាឧបសគ្គដែលរារាំងកំណើតមនុស្សមានច្រើនណាស់យើងបានឈ្នះឧបសគ្គនោះឃើញណាបានបដិសន្ធិជាមនុស្សនឹងឯងទៅមើលមើលភាពខ្លាំងក្លារបស់យើងណា កុំឲ្យចេះតែមើលទៅថាខ្លួនឯងទន់ខ្សោយណាស់អន់ណាស់អីអញ្ចឹងវានាំឲ្យបាក់ទឹកចិត្តប៉ុន្តែការពិតភាពខ្លាំងក្លារបស់យើងមានណាបើមិនខ្លាំងក្លាទេធ្វើម៉េចកន្លងនៅឧបសគ្គដែលជា សភាពសៅមងចិត្តសភាពបាបផ្សេងផ្សេងដែលវាបំរុងនាំជីវិតនឹងឲ្យកើតក្នុងអបាយភូមិហ្នឹង យើង បានឈ្នះនៅសត្រូវទាំងអស់ហ្នឹងបដិសន្ធិជាមនុស្សបាន ហើយថែមទាំងបាននៅរស់មកដល់សប្ថ្ងៃនេះទៀតកុំភ្លេចថាដែលយើង បាននៅរស់ដល់ថ្ងៃនេះណា យើងឈ្នះឧបសគ្គច្រើនណាស់ណាឧបសគ្គដែលសម្រាប់ទំលាយនៅជីវិតិនត្រីរបស់យើងណានឹងឯងទាំងអញ្ចឹងភាពខ្លាំងក្លារបស់យើងនឹងមើលមើលហើយថែមទាំងឧបសគ្គ ផ្លូវចិត្តអីអីផ្សេងផ្សេងទៀតក៏យើងបានប្រព្រឹត្តកន្លងមកប៉ុណ្ណឹងអញ្ចឹងទោះជាយ៉ាងណាក៏យើងបានជោគជ័យមកដល់ថ្ងៃនេះ គឺជីវិតរស់នៅនឹងឯងចឹងហើយ មិនត្រឹមតែប៉ុណ្ណឹង យើងក៏មានឧបនិស្ស័យក្នុងទានក្នុងសិលក្នុងភាវនាត្រៃសរណគមជ្រះថ្លាក្នុងការសិក្សារៀនសូត្រអវាទរបស់ព្រះអង្គអប់រំទូលមានចិត្តនេះក៏ជាជំនះរបស់យើងក៏សម្បើមណាស់ដែរមនុស្សទាំងឡាយធ្លាក់ចូលទៅក្នុងរណ្ដៅបាបណាคล้ายទៅជាអ្នកបំរើបាបណារើខ្លួនមិនរួចពីបញ្ញវេរាសម្បើមណាស់ណា រើខ្លួនមិនរួចពី អកុសលកម្មបត10នឹងសម្បើមណាស់ណារើខ្លួនមិនរួចអំពីការចិញ្ចឹមជីវិតខុសនឹងសម្បើមណាស់ណាកំពុងតែធ្លាក់ទៅក្នុងសភាពទាំងអស់ហ្នឹងណា ហើយយើងរំដោះខ្លួនបានពីសភាពហ្នឹងហ្នឹងឯងមើលមើលហើយយើងយើងយើងគិតថាយើងអន់ខ្សោយយ៉ាងម៉េចទៅណានៅមួម៉ៅក្តៅក្រហាយកើតទុកមិនសប់ចិត្តរឿងអីទៀត ហ្នឹងរឿងវិន័យរឿង បាត់បង់អ្វីអ្វីហ្នឹងណាណាគេមិនវិន័យណាណាគេមិនបាត់បង់ណាណាមួយដែលអាច ខ្លាំងក្លា ថាកើតមកក្នុងលោកហើយមិនមាន ការវិន័យបាត់បង់នោះអត់មានទេមិនមែនមានតែយើងម្នាក់ឯងនឹងមកអង្គុយយំសោកក្នុងរឿងវិន័យបាត់បង់រឿងអីរឿងអីទេ មិនមែនវិន័យត្រឹមតែញាតឬក៏ទ្រព្យសម្បត្តិលៀបយោអីហ្នឹងទេវិន័យទាំងជីវិតជីវិតជីវិតណាទាំងគ្រប់គ្រប់ជាតិណាហើយនៅក្នុងជាតិហ្នឹងក៏ត្រូវវិន័យនៅ ជីវិតមួយថ្ងៃមួយថ្ងៃមួយថ្ងៃហ្នឹងជាការរលត់ទៅនៃជីវិតណាជីវិតិនត្រីកន្លងទៅគឺស្លាប់ប៉ណ្ណឹងណានឹងឯងទាំងអានឹងសត្វតែជាការវិនិច្ឆ័យហើយប៉ុន្តែថា វានៅមានជីវិតិនត្រីបន្តមកទៀតក្នុងអត្តភាពជាមនុស្សនេះអញ្ចឹងគឺថា បើយើងរវល់តែសោកសៅ ជាមួយនឹងអវ័យអវ័យជាអតីតៈយើងធ្វើអីបានទៅក្នុងបច្ចុប្បន្នហ្នឹងធ្វើអីត្រូវធ្វើអី ត្រូវធ្វើការងារសាងអនាគតឲ្យភ្លឺស្វាងតទៅហ្នឹងគឺត្រូវធ្វើឲ្យល្អក្នុងបច្ចុប្បន្ននឹងឯងដោយមិនរសេមរសាមរវាមរវាមអីទៅនៅ ក្នុងអតីតកាលនោះទេ យើងទទួលយកជោគជ័យគឺការដែលមានជីវិតបន្តមកនៅ ក្នុងអត្តភាពនឹងបាននឹងជាជោគជ័យហើយហើយត្រូវបន្ថែមជោគជ័យទៅទៀតក្នុងការដែលយើងបានឈ្នះនៅកិលេសហើយនេះ ឈ្នះកិលេសដែលនាំឲ្យយើងប្រព្រឹត្តបញ្ញវេរាអកុសលកម្មបទនានានិងការចិញ្ចឹមជីវិតខុសដោយប្រការផ្សេងផ្សេងហ្នឹងយើងត្រូវបន្តជ័យជំនះរបស់យើងទៅទៀតដោយទឹកចិត្តសបាយនៅក្នុងអំពើល្អអំពើរបស់សប្បុរសទទួលអវាទរបស់ព្រះពុទ្ធអង្គមកប្រតិបត្តិនេះគឺដំណើរយើងទៅមុខទេតា យើងសិតតែចង់បានអ្វីដែលល្អល្អឲ្យសម្រាប់ជីវិតប៉ុន្តែយើងចេះតែ បែក្រោយទៅដោយការសោកសៅធ្វើអីបើយើងបែមើលក្រោយយើងមើលជ័យជំនះរបស់យើងហ្នឹងហើយដើម្បីផ្ដល់កម្លាំងចិត្តក្នុងបច្ចុប្បន្នកុំឲ្យមើលបង្ខូចទឹកចិត្តរបស់ខ្លួនកុំឲ្យត្រឡប់មើលក្រោយធ្វើឲ្យលហិតលហៃអស់ដៃអស់ជើងឬក៏សោកសៅកើតទុក មិនសុខចិត្តរឿងអីឲ្យសោះ អ្វីអ្វីសុទ្ធតែមានការពិត100%ក្នុងអតីតាធម្មានឹងគ្មានអីដែលមិនសមគ្មានអីដែលមិនគួរគ្មានអីដែលសម្រាប់ឲ្យយើង ចង់ទៀមទាអ្វីអ្វីពីអតីតទេយើងចង់បានយ៉ាងម៉េចយ៉ាងម៉េចមានតែយើង ដោះស្រាយក្នុងបច្ចុប្បន្នសម្រាប់អនាគតតែប៉ុណ្្នឹងទេយកអតីតជាមេរៀនយើងមានការភ្លៀងផ្្លាត់អីទៅនឹងយ៉ាងណា រំលឹកដាស់តឿនទៅ ហើយយើងកែក្នុងបច្ចុប្បន្ននឹងទៅអនាគតនឹងភ្លឺស្វាងហើយហើយយើងចង់ទៅកែអតីតកែមិនបាននឹងឯងហើយណាមួយក៏យើងមិនមែនត្រឡប់ទៅអតីតវិញទេ គឺយើងទៅអនាគតអញ្ចឹងយើងធ្វើបច្ចុប្បន្ននឹងឲ្យល្អទៅអ្វីអ្វីនឹងសម្រេចដល់យើងហើយ នឹងឯងទាំងវាទៅតាមពេលវេលាអញ្ចឹងទៅវាដូចជាពូជដែលយើងដាំហើយអញ្ចឹងយើងមានទួនាទីដាំប៉ុន្តែត្រង់ដែលឲ្យផលវាមិនមែនទួនាទីរបស់យើងទេឲ្យផលវាជាទួនាទីរបស់ពូជវាដោយឡែកផ្សេងយើងមានទួនាទីដាំមិនមែនមានទួនាទីឲ្យផលទេ ហើយពូជហ្នឹងមិនមែនមានតួនាទីដាំទេ តែមានតួនាទី ដោះទៅឲ្យផលទៅតាម ដែលគេបានដាំហើយហ្នឹងអាហ្នឹង គឺយើងត្រូវតែយល់ដឹងអញ្ចឹងដូច្នេះគឺថា យើងមកប្រម៉ែប្រមូលកម្លាំងចិត្តរបស់យើង ក្នុងបច្ចុប្បន្ននឹងឯងមានប្រមាណប្រមាណសម្រាប់ការងារឲ្យល្អក្នុងបច្ចុប្បន្ននឹងឯងគឺថាយើងរស់នៅបានដោយសេចក្តីសុខស្ងប់ ជាមួយគ្នានឹងការងារល្អជាមួយគ្នានឹងសមាធិដ្ឋិនឹងហើយផលល្អតទៅអនាគតនឹងឯងនឹងមានហើយផលល្អនឹងមិនមែនបានសេចក្តីថាជាការដែលយើងជាប់នៅក្នុងអនាគត ដោយជាក្តីត្រេកអរក្នុងភពទេ វាគ្រាន់តែថាការងារយើងវាអត់ទាន់សម្រេចអរិយមគ្គអរហត្តនឹងមិនទាន់កើតឡើងយើងត្រូវពឹងអនាគតពឹងអនាគតបណ្ដោះអាសន្នហ្នឹងណា ត្រូវអាស្រ័យអនាគតនឹងឲ្យជាសុគតិភពអនាគតនឹងត្រូវឲ្យភ្លឺស្វាងជួបធัวរបស់អ្នកប្រាជ្ញជួបធัวរបស់សប្បុរសជួបព្រះអរិយៈបានស្ដាប់ពធัวសន្សំពូជឆ្លាតដោយការដែលយើងខំស្ដាប់ធัวរៀនធัวតទៅនឹងវាអត់បាត់ទេពូជនឹងនឹងធ្វើឲ្យយើងឆ្លាត ស្ដាប់ធัวឆាប់ចេះឆាប់ចាំចូលទៅដល់អរិយសច្ចធัวអានឹងបានថាយើងត្រូវពឹងអនាគតដែលភ្លឺស្វាងនឹងឯងបណ្ដោះអាសន្នមិនយើងអោបកសោបអនាគតនឹងដោយអំណាចនៃសេចក្តីប្រកម្មថាជាយើងទៅនោះទេ វាជាអត្តភាពដោយពិតប្រកបជាឧបាទានខណ្ឌអនាគតាធម្មានឹងក៏ជាទុកដែរអតីតទុកបច្ចុប្បន្នទុកអនាគតទុកសិតតែជាវត្ថុនៃសេចក្តីសង្វេគទាំងអស់ កណាជាតិទុកជារាទុកជាធិទុកមរណៈទុកកណាគឺសត្វតែស្ថិតនៅក្នុងកាលទាំង3នឹងឯងចឹងកណាគឺជាវត្ថុនៃសេចក្តីសង្វេគអាហារបរិយេតតទុកណាអបាយិកៈទុកសត្វតែជាវត្ថុនៃសេចក្តីសង្វេគអញ្ចឹងគឺនៅក្នុងការដែលយើងលះបង់អតីតកាលដើម្បី មានកម្លាំងចិត្តធ្វើការងារបច្ចុប្បន្ននឹងឯងឲ្យពេញលេញគឺរក្សានៅជំនះដែលយើងឈ្នះហើយគឺគិតឲ្យកម្លាំងចិត្តខ្លួនឯងត្រង់ដែលបានជោគជ័យនេះត្រូវមើលឲ្យឃើញជោគជ័យណាត្រូវមើលឃើញរង្វាន់ដែលយើង ទទួលបាន គឺការដែលបានរស់ដល់ថ្ងៃនេះហើយរង្វាន់ដែលយើងទទួលបានទៀតសទ្ធាណា ដែលបានបបួលឲ្យយើងស្ដាប់ធัวរៀនធัวប្រតិបត្តិនៅក្នុងទានសិលភាវនាណា កល្យាណមិត្តនៅ ជាមួយយើង ណាណាណាព្រាត់ប្រាស់ទៅណាណាចោលយើងទៅ ប៉ុន្តែសទ្ធាអត់បានចោលយើងទេហើយតែយើងគិតរំពឹងណាណាតែយើងគិតរំពឹងទៅលើអីឲ្យមមតំដូចជាសទ្ធានេះ ជាធម្មតាក៏យើងមានកល្យាណមិត្តទៅតាមនឹងអញ្ចឹងទៅចឹងគឺថាឲ្យបានស្មោះល្អនៅក្នុងភាពជាកល្យាណមិត្តគឺត្រូវតែសាងភាពរុងរឿងដោយបរិសុទ្ធក្នុងជីវិតកុំឲ្យច្បោកច្បល់ទៅដោយកិលេសយើងមិនមែនថាបរិសុទ្ធហើយទេប៉ុន្តែយើងប្រឹងប្រែង សាងភាពបរិសុទ្ធបរិសុទ្ធគឺទៅដោយសទ្ធាដោយសិលសតៈចាគៈបញ្ញានេះឯង ដើម្បីដោះខាត់ នៅភាពសៅហ្មងក្នុងចិត្តសន្តានហ្នឹងឲ្យកាន់តែជ្រះទៅឲ្យកាន់តែសស្អាតទៅ យើងមានជំនឿទំនុកទុកចិត្តទៅលើភាពបរិសុទ្ធហើយយល់ដឹងអំពីភាពជាសត្រូវដែលវាអែបចូលមកនៅក្នុងចិត្តសន្តានរបស់យើង ដោយសតិសម្បជញ្ញៈក្នុងការថែរក្សាខ្លួន ដើម្បីទទួលជោគជ័យជាស្ថាពរអញ្ចឹងគឺថាយើងមិនចាំបាច់អឡោះអាល័យអ្វីអ្វីដតីទៅច្រើន ទេព្រោះយើងបាននៅរួមជាមួយនឹងសទ្ធាមួយសឹងតែនិយាយថាប្រប៉ុណ្ណឹងក៏គ្រប់គ្រាន់ កល្យាណមិត្តរបស់យើងដែលមិននាំឲ្យយើងធ្លាក់ចូលទៅក្នុងបាប អញ្ចឹងយើងរីករាយក្នុងថ្ងៃហ្នឹងគុណចាស់ក៏មានសទ្ធាត្រួតត្រងឲ្យគង់នៅក្នុងពភ្នោះមានទឹកចិត្តត្រេកអរនៅក្នុងព្រះមច្ចរិយធម៌តើចាំបាច់ហួងហែងអីទៀតអ្វីអ្វីទាំងអស់ហ្នឹងប្រព្រឹត្តទៅតាម ធម្មតាធម៌ប្រព្រឹត្តទៅតាមសេចក្តីពិតទេតើមានអីដែលមិនមែនជាការពិត វាអត់មែនជារឿងដែលយើងចេះតែលេះលោះទៀមទាឲ្យយើងបានយ៉ាងនេះទៀមទាឲ្យយើងបានយ៉ាងនោះទេអាភាពលេះលោះហ្នឹងគឺធ្វើឲ្យយើងនៅតែល្ងងរហូតតែយើងត្រូវចូលទៅសិក្សាការពិតឲ្យឃើញសេចក្តីពិត នៃធម្មតាធម៌អ្វីដែលត្រូវអស់ទៅសូន្យទៅ គឺរមែងអស់ទៅសូន្យទៅនឹងឯងទាំងទុក្ខមេវៈឧបច្ចមានំឧបច្ចតិទុក្ខំនិរុច្ចមានំនិរុច្ចតិតិអ្វីដែលកើតឡើង បាទានខណ្ឌទុក្ខរមែងកើតអ្វីដែលវាអស់គឺឧបាទានខណ្ឌទុក្ខដែលវាត្រូវរលត់ទៅនឹងនេះគឺថាជាធម្មតានៃធัวជាទីតាំងនៃការចម្រើនបញ្ញាទេតា មិនមែនសម្រាប់គួងហែងពេញចិត្តចាប់យកដោះចិត្តបន្ទុះតោមនោះទៅអានឹងវានៅក្នុងសភាពវង្វេងសេចក្តីប្រមាទល្ងង់ ដូច្នេះការដែលចូលមកសិក្សាសាលាថ្នាក់បរិញ្ញាមានព្រះពុទ្ធអង្គជាបរមគ្រូនេះគឺយើងយល់ឡើងយល់ឡើងយល់ឡើងថាអូកិច្ចដែលសិក្សាគឺនៅត្រង់ណាគឺនៅត្រង់មិនមែនចេះតែត្រូវការប្រាថ្នាទៀមទាអ្វីអ្វីឲ្យដូចចិត្តទេគឺនៅត្រង់ដែលចូលទៅសិក្សាការពិតនឹងឯងទៅតាមធម្មតានៃធัวដែលយើងវាមិនអាចចេះទៅទៀមទាបានឯណាក្នុងโลกនឹងមានណាទៀមទាអីបាន កុំឲ្យចាស់កុំឲ្យឈឺកុំឲ្យស្លាប់កុំឲ្យប្រត់ប្រាស់កុំឲ្យមានអកុសលវិបាកអីហ្នឹងណាណាទៀមទាបានហ្នឹងមួយអង្គម្នាក់គឺអត់បានឡើយទាំងមនុស្សទេវតាប្រអិនប្រព្រំអ្វីអ្វីដែលកើតឡើងហើយ តែងតែកន្លងទៅនឹងគឺអត់មាននៅ ក្នុង អំណាចអ្នកណាហាមឃាត់បានទៀមទាឬក៏បង្កប់បញ្ជាឲ្យយ៉ាងនេះឲ្យយ៉ាងនោះបានឡើយនឹងប៉ុន្តែអ្វីអ្វីទាំងអស់នឹងគឺ សម្រាប់បុគ្គលដែលមិនចេះមិនដឹងក៏គ្រោះថ្នាក់ក្នុងវដ្តសង្សារតែដល់តែបុគ្គលអប់រំចម្រើន បញ្ញាការពិតនឹងទៅជាអារម្មណ៍នៃប្រកម្មដ្ឋានបានល្អណាស់ការពិតនឹងទៅជាសច្ចធัวដែលបានជាទីតាំងសម្រាប់កំណត់ដឹង ដូចជាទុក្ខសច្ចអីហ្នឹង ដែលធ្វើឲ្យបញ្ញាញាណក្នុងទុក្ខេញាណណាំងហ្នឹងធ្វើកិច្ចលះបង់នៅតណ្ហា គឺហេតុដែលនាំឲ្យកើតទុក្ខទៅវិញទេនឹងឯងចំពោះការពិតដែលយើងចូលទៅសិក្សាដូច្នេះយើងអាចនិយាយដោយគ្លីមកថាមិនមែនជាការដែលទៀមទាអ្វីអ្វីមក តម្រូវនឹងចិត្តរបស់យើងទេ តែជាការអប់រំចិត្តដើម្បីឲ្យត្រឹមត្រូវទៅ ជាមួយនឹងការពិតវិញ អានឹងយើងអាចនិយាយដោយខ្លីអញ្ចឹងណាដាប់ម្ដងទៀតថាមិនមែនយើងរស់នៅដើម្បីទៀមទាអ្វីអ្វីមកតម្រូវនឹងចិត្តយើងទេតែ ជា បញ្ញាដែលអប់រំចិត្តឃើញឲ្យបានត្រឹមត្រូវ ជាមួយនឹងអ្វីអ្វីក្នុងโลกនេះវិញឃើញទេហ្នឹងឯងយើងមិនមិនគួរទៀមទាអ្វីអ្វីមកតម្រូវនឹងចិត្តយើងទេពីព្រោះបើយើងទៀមទាអ្នកដតីក៏ទៀមទាហើយបើការពិតនឹងចេះតែប្រកបទៅតាមការទៀមទាតើ ជាឋានៈអាចប្រព្រឹត្តទៅបានទេរបស់តែមួយគេទៀមទាអញ្ចេះម្នាក់ទៀតទៀមទាអញ្ចោ10នាក់ទៀមទាខុសទាំង10រឿងតើឲ្យរបស់មួយនឹងផ្កប់នរណាទៅឧទាហរណ៍ថាព្រះអាទិត្យនឹងម្នាក់ទៀមទាឲ្យក្តៅតិចម្នាក់ទៀមទាឲ្យក្តៅខ្លាំងម្នាក់ទៀមទាឲ្យឲ្យសតុំឲ្យតិចហើយតើឲ្យព្រះអាទិត្យនឹងផ្កប់នរណាអានឹងឧទាហរណ៍អញ្ចឹងទេដូច្នេះ ដែលជាសច្ចធัวយ៉ាងណាគឺទាំង3អ្នក4អ្នកទាំង10អ្នកទាំង100អ្នក1000អ្នក10000អ្នកនឹងត្រូវនាំគ្នាចូលទៅឃើញការពិតនឹងវិញទៅមានចាំបាច់ទៀមទាមកតម្រូវចិត្តរៀងខ្លួនអី ហើយរលត់តណ្ហារៀងរៀងខ្លួនទៅកាលណាបើចូលទៅដឹងការពិតហើយវាលែងទៀមទាអីហើយអាលែងទៀមទាហ្នឹងគឺការរលត់តណ្ហាហ្នឹងដោយសារតែទុក្ខេញាណังគឺបញ្ញា ដែលដឹងការពិតគឺសេចក្តីទុក្ខត្រង់ដែលមិនទៀងជាទុក្ខនឹងឯងចឹងដូច្នេះអ្វីដែលជាទុក្ខហ្នឹងគឺទៅជាអារម្មណ៍នៃវិបស្សនាកម្មដ្ឋានយ៉ាងល្អដែលវាវាយ៉ាប់ ចំពោះការដែលមិនបានអប់រំបញ្ញានឹងសัตว์លោកល្ងងនឹងកន្ទក់កន្ទិញខ្ញុំអ្នកកើតទុកខ្ញុំអ្នកលំបាកអីអីទៀមទាសេចក្តីសុខយ៉ាងនេះទៀមទាសេចក្តីសុខយ៉ាងនោះតាមពិតសេចក្តីសុខនឹកត្រង់ការអប់រំចិត្តព្រមទៅតាមសេចក្តីពិតទេតើសេចក្តីសុខគឺនៅនឹងចិត្តរបស់ខ្លួនឯងចឹងគណាយើងមិនចាំបាច់ទៅដណ្ដើម ទីតាំងទៅដណ្ដើមឋានៈទៅដណ្ដើមកលែងរបស់អ្នកដតីអីអីដើម្បីថាឲ្យយើងបានសុខទេចឹងនឹងឯងវាសំខាន់គឺថាយើងឈួរកន្លែងណាអង្គុយកន្លែងណាបានសេចក្តីសុខសម្រាប់យើងនឹងគឺយើងកុំឲ្យរំលងសេចក្តីសុខនឹងកាលណាបើយើងរកឃើញនៅ ក្នុងចិត្តសន្តានទេតានឹងឯងទៅ ចឹងគឺឲ្យយើងចេះរក្សាសេចក្តីសុខក្នុងកន្លែងយើងអង្គុយយើងឈរហ្នឹងគឺចង់បញ្ជាក់ឲ្យឃើញថាវាមិនមែនតល់តែបានយ៉ាងនេះតល់តែបានយ៉ាងនោះដូចអ្នកដតីទេបើយើងរត់ប្រណាំងជាមួយនឹងអ្នកដតីយើងដឹងទេរឿងរត់ប្រណាំងជាមួយនឹងកិលេសខ្លួនឯងណាវាដូចជាមនុស្សវិកលចរិតឆ្កួតក្មេងល្ងងរត់ប្រណាំងនឹងសមោលខ្លួនឯងអញ្ចឹង ដោយចាប់ទុកថាស្រមោលនឹងជា អ្នកដតីជាសត្រូវ ជាគូប្រកួតនឹងឯងចឹងវាជារឿងរត់ហត់ដាច់ខ្យល់ស្លាប់ទេណាអានឹងឯងយ៉ាងណាមិញតាមពិតដែលយើងប្រណាំងគ្នាជាមួយនឹងលោកនេះនោះគឺប្រណាំងជាមួយកិលេសខ្លួនឯងទៅតើនឹងឯងដូចទន្សាយរត់ប្រណាំងជាមួយខ្យងអញ្ចឹងធ្វើម៉េចឈ្នះខ្យងបើខ្យងវាប្រដាក់គ្នាជុំវិញមាត់ស្រះហ្នឹង អឺបងខ្ញុំអានៅពីមុខឯស្រែកគូកអូខំរត់ទៅទៀតទៅដល់កន្លែងហ្នឹងហើយអឺបងខ្ញុំអាមុខនោះវាស្រែកគូកម្ល៉េះហើយខ្យងនៅពីមុខរហូតវាប្រដាក់តតគ្នាហ្នឹងហ្នឹងហើយអាមុខហ្នឹងវាចាំតែឆ្លើយអញ្ចឹងគឺសង្ស័យត្រូវតែរត់ហត់ដាច់ខ្យល់ស្លាប់ព្រោះតែចង់ឈ្នះខ្យងប៉ុន្តែតាមពិត បើទន្សាយនឹងវាដឹងវាមានចាំបាច់រត់អីខ្យងឯណាទៅវាលឿនដោយទន្សាយបោលនោះ កាលណាបើយើងដឹងថា អាការដែលយើងរត់ប្រណាំងមិនចេះគ្រប់គ្រាន់ហ្នឹងតាមពិតកិលេសក្នុងចិត្តយើងទេតើបើយើងបញ្ឈប់តែចំណង់ដោយចូលទៅសិក្សាការពិត អញ្ចឹងយើងមានសេចក្តីសុខនៅអាកន្លែងយើងឈរនឹងឯងអត់មានចាំបាច់រត់ទៅរកសេចក្តីសុខឯណាទេ កាលណា បើចិត្តនឹងស្ងប់រងាប់ហើយកំណត់ ដឹងនាមរូបគ្រប់អង្គគ្រប់គ្នា នាមរូបគឺអត់មានចាំបាច់ត្រូវការអ្វីទាំងអស់គ្រប់អង្គគ្រប់គ្នាទាំងសត្វលោកមិនថាតែមនុស្សទេគោក្របីមន់ទេ កាយឆ្មាអីក៏ដោយ គឺនាមរូបអត់មានចាំបាច់ត្រូវការអ្វីទាំងអស់អានេះនិយាយដល់សាមញ្ញលក្ខណៈរបស់នាមរូបដែលអាស្រ័យបច្ច័យកើតឡើងនឹងឯងវាក្រំតែថាអាការដែលមិនដឹង នឹងឯងតែវាមានជាអវិជ្ជាធាតនឹងគេតាដែលវានាំឲ្យហួងហែងនាមរូបថាអញទៅវាក៏មានការខ្វះខាតទៅតាមការដែលមិនដឹងនឹងដូច្នេះគឺយើងត្រូវកំចាត់បងកិលេសក្នុងចិត្តសន្តានរបស់យើង គឺដោយការចម្រើន នៅវិជាឲ្យបានដឹងនាមរូបនឹងឡើងរៀងរៀងព្រះអង្គរៀងរៀងខ្លួន គឺ ចេះដឹងនាមរូបខ្លួនឯងតែតើតើនាមរូបនឹងវាត្រូវការអីវាដូចជាពន្លឺថ្ងៃអញ្ចឹងវាមានត្រូវការអីជាពន្លឺរបស់ព្រះអាទិត្យនឹងវាអត់ព្រះអាទិត្យក៏អត់ភ្លឺទៅតែពន្លឺនឹងវាល្ងងយ៉ាងម៉េចទៅនឹងត្រូវការអីទៀមទាអីដើម្បីខ្លួនឯងនឹងនាមរូបនឹងណានឹងឯងកាលណាបើ មានប្រទីបគឺបញ្ញាកើតឡើងហើយយើងនិយាយថាមិនមិនគួរអីនាមរូបល្ងងអីត្រូវមកតក់កុហលខ្វាយខ្វល់ជាមួយនឹងខ្លួនឯងដែលវាក្រំតែជាផលរបស់បច្ច័យយើងមើលពលឺថ្ងៃឯមែនតេនមើលបើថាយប់យើងអត់ជាងគៀងយើងមើលពលឺនឹងតែមើលបើពលឺនឹងមាន ខ្លួនឯងពលួតអណ្ដាតជាងគៀងទៅ ដាបទៀនទៅពន្លឺហ្នឹងវានៅភ្លឺហើយស្ដាប់ឲ្យយល់ណាមើលមើលបើពន្លឺហ្នឹងវាមានខ្លួនវា ខ្ញុំជាពន្លឺវាអត់មានតាក់ទងនឹងដាតទៀនអត់មានតាក់ទងនឹងពូលភ្លើងអីទេបាត់កង់តាក់បាត់ទៅខ្ញុំនៅតែភ្លឺអញ្ចឹងព្រោះនេះជាខ្លួនខ្ញុំខ្ញុំប្រុសខ្ញុំស្រីខ្ញុំជាកុហកខ្ញុំជាបព្វជិតខ្ញុំជាមនុស្សខ្ញុំជាទេវតាគឺថាខ្ញុំនៅតែខ្ញុំអញ្ចឹង អាហ្នឹងបើវាមានខ្លួនឯងចឹងហ្នឹងឯងអញ្ចឹង យើងត្រូវរកការពិតក្នុងជីវិតរបស់យើងឲ្យដូចជាពន្លឺអញ្ចឹងនាមរូបអាស្រ័យបច្ច័យកើតឡើង អ្វីដែលអាស្រ័យហេតុបច្ច័យកើតឡើងដូចជាពន្លឺប្រទីពេលយប់ឬក៏ដូចជាពន្លឺថ្ងៃអញ្ចឹងរកកន្លែងនឹងឲ្យឃើញអត់ចាំបាច់រត់ប៉ុណ្ណឹងជាមួយនឹងអ្នកណាទាំងអស់ពីព្រោះរឿងប៉ុណ្ណឹងនឹងដោយសារកិលេសទៅតើទាំងនឹងឯងហើយបើយើងប៉ុណ្ណឹងជាមួយនឹងកិលេសតើយើងគិតថា ពេលណាដែលយើងនឹងឈ្នះគេទៅនោះ បើអ្នកដែលប្រសើរក្រំបើជាងយើងវានៅពីមុខយើងជានិច្ចអញ្ចឹងប្របាទមុនធាតតនៅតែចង់ទៅប្រណាំងជាមួយទេវតាទៀតបានចាតមារាជការហើយមានប្រអិនខ្ពស់ជាងប្រអិនចែកឲ្យពាក្យកដាថាស្មើហើយចង់ឆ្លះប្រអិនទៅទៀតធ្វើម៉េចធ្វើម៉េចនឹងនឹងអស់អារឿងប្រណាំងហ្នឹងហើយមើលមើលទាំងពេលវេលាអស់ទៅក្រន់ទៅដើម្បីចង់សោយសក់ហ្នឹង ដោយសារមិនបាន កំណត់ដឹង ថាអាការសោយសោកនឹងជាយើង ឬក៏ជាវេទនាហើយមើលមើលដូចជានៅ ក្នុងឋានប្រអិនអស់36រជ្ជកាលប្រអិនណាពេលវេលានឹងក្រំតែដើម្បីសោយអារម្មណ៍ពេលវេលានឹងក្រំតែដើម្បីសែបសោយនៅកាមគុណជាទេពនឹងចុះបើមកកំណត់ដឹងវេទនាដែលសោយនឹងមិនមែនយើង មានចាំបាច់ចំណាយពេលវេលាសែបសោយនឹងធ្វើអីគឺនឹង បើវាមិនមែនយើងអ្នកសោយមើលមើលត្រូវរវល់ត្រូវខ្វល់ក្នុងពេលវេលា មនុស្សក្នុងសម័យហ្នឹងមានអាយុដល់ទៅ មួយអាសង្ខ័យឆ្នាំណាចឹងច្រើនណាស់ប៉ុន្តែត្រូវចំណាយ ពេលវេលាទាំងអស់ហ្នឹងគ្រាន់តែដើម្បីខ្សែផ្សោយឲ្យវាមានខ្លួនយើងអ្នកខ្សែផ្សោយអ្នកបានអីចឹងទៅថាវាអត់សោះណា តែមកគណៈក៏អត់សោះ ប៉ុន្តែគឺថាសេចក្តីល្ងងគ្រួបសង្កត់រហូតនឹងឯងទៅត្រូវចំណាយពេលវេលាអញ្ចឹងសេចក្តីទាំងអស់នេះ មើលមើលវត្តសង្សារដែលមិនដឹងទីបំផុតពីដើមមកហ្នឹងគឺ គឺរឿងដែលត្រូវ បាត់បង់ពេលវេលា ទៅអញ្ចឹងបើពេលវេលាហ្នឹងចេះតែប្រព្រឹត្តព្រះមច្ឆរិយធម៌គ្រប់គ្រាន់វាត្រូវកាត់ពេលវេលាហ្នឹងឯងក៏ណាស់ដូចដែលព្រះបរមពុរិស័ទ ក្តីព្រះសម្មាសម្ពុទ្ធក្តីព្រះអង្គទ្រង់ប្រកាសសម្ដែង ត្រង់ដែលថាកាលោខិសតិភូតានិសពានេវសហតនានឹងពេលវេលា តែងតែទំពាស៊ីនៅសពសត្វព្រមទាំងខ្លួនរបស់វាក៏ប៉ុន្តែបុគ្គលជាប្រខៃណាស្របព្រះអរហន្តណាគឺបានស៊ីពេលវេលានោះវិញស៊ីពេលវេលានឹងយ៉ាងម៉េចគឺកាត់វត្តដាក់នឹងណាទាំង កាត់វត្តដាក់នឹងឯងចូលកម្មព្រះនិព្វានព្រះនិព្វានអត់មានអតីតអត់មានអនាគតអត់មានបច្ចុប្បន្នគឺ អត់មានពេលវេលាស៊ីពេលវេលាអស់ទៅតែមកទៀតពោលគឺអស់វត្តដាក់នឹងឯងទៀតពីព្រោះវត្តដាក់នេះណា តាមពិតគឺវាអត់មានអ្វីក្រៅពីនាមរូបនឹងទេ ដែលប្រព្រឹត្តទៅនឹងអញ្ចឹងគឺទាញសេចក្តីចុះមកវិញយើងលះបង់អតីតឲ្យឲ្យច្បាស់ថាតើលះបង់អតីតនឹងលះបង់យ៉ាងម៉េច គឺទៅតាមអ្វីអ្វីដែលវាកន្លងទៅនឹងព្រមឲ្យវាអស់ទៅ ដោយស្ងប់ចិត្តហើយធ្វើបច្ចុប្បន្ននឹងឲ្យបានល្អនឹងគឺយើងត្រៀមលះបង់នៅ បច្ចុប្បន្នគ្រប់យ៉ាងទាំងអស់យើងពឹងទៅលើសេចក្តីល្អដែលបានបំពេញហើយដើម្បីអនាគតភ្លឺស្វាង គឺមិនតំអក់នៅមិនជាប់នៅ ចំណាយពេលវេលា ប្រឹងប្រែងស្វែងរកអ្វីអ្វីក្នុងបច្ចុប្បន្ននឹងសម្រាប់យើងនេះវាជារឿងដែលយើងភ្លេចងាប់ទេណាទៀតភ្លេចស្លាប់ណាបើយើងស្លាប់ទៅហើយតែយើងគិតរស់អីឲ្យយើងក្នុងថ្ងៃហ្នឹងខែហ្នឹងឆ្នាំហ្នឹងបើយើងស្លាប់ពីឆ្នាំទៅទៅហើយនោះបំណាច់នឹងបានរស់នៅដល់ឆ្នាំហ្នឹងខែហ្នឹងថ្ងៃហ្នឹងណា គឺមិនមែនជារឿងដែលយើងត្រូវប្រឹងប្រែងស្វែងរកអីសម្រាប់បច្ចុប្បន្ននឹងទេអ្វីដែលយើងត្រូវមានឲ្យមមតំ គឺសម្រាប់ ជាពូជសាងអនាគតឲ្យភ្លឺស្វាងតែប៉ុណ្ណោះក្រៅតែអំពីពូជសម្រាប់សាងអនាគតបច្ចុប្បន្នយើងរៀនលះទៅលះនឹងក៏ជាប្រយោជន៍ម្យ៉ាងគឺថា សម្រាប់ជាបុណ្យកុសលម្យ៉ាងជាឧបនិស្ស័យនៃការលះបង់ កុំចំណាយពេលវេលា ដើម្បីរស់អីសម្រាប់យើងបច្ចុប្បន្ននេះពួកយើង មានជីវិត នៅរស់ទៅហើយវាល្មមគ្រប់គ្រាន់ទៅហើយបើវាត្រូវស្លាប់ក៏យើងមិនដឹងជាទៅបកែកទៅតវ៉ាជាមួយគ្នានឹងសេចក្តីស្លាប់នឹងយ៉ាងណាទេយើងត្រូវយើងត្រូវប្រើពេលវេលាឲ្យកម្មតែមានប្រសិទ្ធភាព ឲ្យចម្រើនឡើងថែមទៀតកុំចំណាយពេលវេលាខ្វល់ទៀមទាអ្វីឲ្យយើងសម្រាប់បច្ចុប្បន្ននេះតាំងពីចុងសក់ដល់បាតជើងពីបាតជើងឡើងមកដែលថាខ្លួនយើងក្នុងបច្ចុប្បន្នឆ្លោះកញ្ចក់ទៅឃើញមុខបាត់រូបរាងកាយយើងយ៉ាងម៉េចនេះណាយើងគិតថាខ្មោចក្នុងមឈូសនឹងអញ្ចឹងទៅ ប៉ុន្តែឥឡូវយើងនៅ ប្រើយើងប្រើសិនទៅតែប៉ុណ្ណឹងអត់មានត្រូវរੂអីសម្រាប់យើង បច្ចុប្បន្ននេះទេ ដែលយើង មាន ហើយមានតែយើងលះបង់មានតែយើង ប្រើប្រាស់សម្រាប់ភាពភ្លឺស្វាងក្នុងអនាគតព្រោះជីវិតរបស់យើងដើរទៅអនាគតវាដូចជាយើង ចេញពីថ្ងៃហ្នឹងទៅស្អែកអញ្ចឹងណានឹងឯងទៅ ពង ឆ្នាំងថាអញ្ចឹងទៅញាតិញោមចេញទៅប៉ុនគុណចាស់ព្រះអង្គ ខន្តិសារោយិនទូចនឹងឯងអញ្ចឹងថ្ងៃនេះមុខតែកន្លងទៅទេ ខែនឹងឆ្នាំនឹងជាតិនឹងមុខតែអស់ទៅទេអញ្ចឹងឯងទៅហើយវាមិន បញ្ចប់ត្រឹមស្លាប់អញ្ចឹងអនាគតគឺយើងត្រូវតែ មានភាពភ្លឺស្វាងហើយត្រូវលះបង់អនាគតនឹងទៀតដើម្បីរួចផុតចាកទុកទាំងពួងអានឹងគឺជាដំណើរនៃជីវិតវត្តសង្សារអញ្ចឹងខ្ញុំកណារៀបរាប់សេចក្តីនៅក្នុងប្រធានបទខ្លី គឺត្រង់ដែលថាលះបង់អតីតដើម្បីបច្ចុប្បន្ននឹងឯងមានសភាពមមតំយ៉ាងក្រៃលែងទៅដោយគុណធម៌ដោយស្មារតី នឹងឯងទាំងដោយស្មារតីហើយត្រូវលះបង់បច្ចុប្បន្ននឹងទៅ ដើម្បីអនាគតដ៏ភ្លឺស្វាងរុងរឿងហើយភាពនៃអនាគតដែលភ្លឺស្វាងរុងរឿងទៅចាស់ទៅចង់នឹងគឺអរិយធម៌គុណធម៌ក្នុងដំណើរ ដែលត្រូវរួចផុតចាកទុកទាំងពួងសូមអនុមោទនីទាំងដែរអញ្ចឹងគុណចាស់អង្គមាន សំណួរអីទេណាអញ្ចឹងចេញបងនិតគុណចាស់ត្រូវការសួរមុនទាំងណា កណាទៀនពេលវេលា1ម៉ោងកន្លងផុតទៅហើយម៉ោង9ជាងលោកគ្រូប្រកាសប្រធររយៈកាល1ម៉ោងពេញណាដោយបានការអនុញ្ញាតពីលោកគ្រូទូលគុំខ្ញុំមកណ្ដាសូមក្រាបថ្វាយបង្គំនមស្ការចំពោះគុណព្រះត្រៃរតនៈដោយសេចក្ដីគោរពកោតក្រែងសូមក្រាបថ្វាយបង្គំចាស់គ្រូព្រះបញ្ញាបជោតាចាស់គ្រូរតនៈសារោ ជាទីគោរពសក្ការៈដោយសេចក្តីគោរពកើតក្រែងសូមក្រាបថ្វាយបង្គំពលក្រកេមនិតជាម្ចាស់ដោយសេចក្តីគោរពជ្រះថ្លាហើយថ្ងៃនេះក៏លោកគ្រូបានអញ្ជើញពីសាលាតបឋានមកសម្ដែងពធនៅកន្លែងនេះ ពីសាលាមកប្រមាណ3នាទីណាហើយស្អែកមិនមែន3នាទីទេយ៉ាងតិចក៏3ម៉ោងណាកំពុងឆ្នាំងអាចងើបពីម៉ោង5ទៅដល់ម៉ោង8កាត់អាហារពេលព្រឹកអីខ្លះទៀតថាល្មមណាពេលវេលា ចឹងញាតិញោមជើញទៅទៅព្រោះលោកគ្រូបបួលទៅហើយកុំឲ្យខានអាហុចផលអីហ្នឹងណាទៅទៅមិនអីទេតែលោកគ្រូជើញទៅកន្លែងណាក៏យើងស្ម័គ្រស្មោះស្ដាប់ចឹងទៅមកវិញរៀនសូត្រធម្មតាទៅណានឹងសូមអនុញ្ញាតគោរពចំពោះមាបាសកាកែវសៀនពោដែលត្រូវជាម្ដាយក្មេករបស់លោកវ៉ាន់សផល ដែលលោកបានទទួលមរណភាពក្នុងអាយុ60ឆ្នាំមកប្អូនខ្ញុំមួយឆ្នាំ ឆ្នាំរកាខ្ញុំឆ្នាំមួយមេណា61ហ្នឹង ណាម៉ែហ្នឹងរកាប្អូនមួយឆ្នាំណាប្អូនម៉ែមួយឆ្នាំបាន2ឆ្នាំចិត្តទៅ2ឆ្នាំដែរណាម៉ែវករកាណាអី60ហើយ59ទេខ្ញុំណាដល់61ព្រមណាអញ្ចឹងគឺសូមអនុញ្ញាតគោរពចំពោះគ្រួសារសពព្រមទាំងក្រុមគ្រួសារអ្នកម្ដាយបង្កើតណាលោកវ៉ាន់សផលក៏នៅមានជីវិតណាអញ្ចឹងគឺ ចាប់អារម្មណ៍ទៅលើខ្លឹមសារដែលគ្រូរតនាមកជីវិតនេះគឺយើងទទួលស្គាល់ភាកច្រើនហ្នឹងគឺថាมันបានសិក្សាប្រធរហ្នឹងគឺថាយល់ដឹងតែមកក្នុងនឹងឯងណាម្សិលមិញអស់ទៅយល់ថាអស់ទៅអញ្ចឹងហើយ មិនមែនថាมันអស់ទៅទេញាតិញោមមិនរៀនធរក៏យល់អញ្ចឹងញាតិញោមរៀនធររឹតតែច្បាស់ហើយធម្មតាមម្សិលមិញគឺថាវាអស់ទៅ ហើយថ្ងៃនេះថ្ងៃនេះនឹងអស់ទៅថ្ងៃស្អែកក៏នឹងចូលមកដល់ បើមាន បញ្ហាអីអស់ទៅបើខ្ញុំនៅដដែលនឹងមានខ្ញុំទៅណាណាខ្ញុំនៅតែប៉ុណ្ណឹងសល់មិញក៏ខ្ញុំថ្ងៃនេះខ្ញុំស្អែកខ្ញុំស្អែកខ្ញុំទៅពងឆ្នាំងទៀតណាមានណាក្រៅពីខ្ញុំក្រុមហ៊ុន ទឹកស្អាតខ្ញុំទៀតប្រធានក្រុមហ៊ុនអីហ្នឹងមានណាមានក្រៅពីខ្ញុំគឺថាដល់លោកគ្រូប្រកាសមកគឺថាតាមពិតវាតាមពិតអញ្ចឹងហើយនាមធនរូបធម៌វារលត់ទៅអញ្ចឹងហើយក៏យើង សន្មតថាជាខ្ញុំ ជាអ្នកដតីអីចឹងទៅណាអាហ្នឹងជារឿងធម្មតា ប៉ុន្តែដែលលោកគ្រូ ជាម្ចាស់ខ្ញុំចាប់ សក្តីមកត្រង់កន្លែងថា យើងម្សិលមិញវាអស់ទៅហើយមកដល់ថ្ងៃនេះហើយថ្ងៃនេះទៅថ្ងៃស្អែកទៀតណាយ៉ាងណាមិញយើងនេះគឺថាវាមិនមែនមានត្រឹមម្សិលមិញអានេះស្អាតប៉ុណ្ណឹងថាជាប់ជីវិតសត្វតែជាប់ទៅអត់មានទៅណាទៀតទេងើអត់ទេគឺថាមុននឹងមានជាតិនេះវាត្រូវតែមានជាតិមុនណា ជាតិមុននឹងជាស្អីមិនដឹងទេណាជាតិមុនត្រូវតែមានហើយបានបន្ទាប់ពីចកតិជាតិមុនមកបដិសន្ធិក្នុងជាតិនេះហើយជាតិនេះនឹងត្រូវអស់ហើយត្រូវបដិសន្ធិនៅក្នុងភពថ្មីទៀតណាដោយកម្មជាបច្ច័យណាដោយកម្មជាបច្ច័យអញ្ចឹងគឺថាដំណើរនៃជីវិតនឹងវាប្រព្រឹត្តទៅអញ្ចឹងណាអានឹងគឺថាគ្រាន់តែដកឃ្លាមួយកុំឲ្យញាតិញោមយល់ដោយឧឆេតតិដ្ឋិយល់ថា តែមិនអញ្ចឹងនៅនឹងទៅគ្រាន់ថាចុះចិត្តនឹងវាខុសគ្នាយ៉ាងម៉េចចិត្តនឹងវាមានកិច្ចទាំង14ចិត្តនឹងគឺថាវាប្រេសន្ធិឬហើយវាតំណមកប្រវាំងហើយក៏តំណរហូតមកក្នុងប្រវាំងចេញចូលប្រវាំងមកក្នុងតាមវិថីទ្វាទៅហើយកើតរលត់ជាធម្មតាទៅហើយវាអត់តន់ធ្វើចតិទៀតទេពីព្រោះមួយអត្តភាពនឹងវាធ្វើបដិសន្ធិតែម្ដងហើយចតិតែម្ដងទេចិត្តពីរគណៈនឹងគឺតែម្ដងគាត់ទេបដិសន្ធិមួយគណៈហើយអស់ទៅចប់ ហើយរហូតដល់ចុងក្រោយមួយអត្តភាពត្រូវចកតិមួយទៀតចកតិនឹងវាត្រូវបញ្ជូនទៅទាំងអស់ទៅក្នុងភពថ្មី គឺជានិយមនៃធម្មជាតិនៃនៃកម្មនិយមឬក៏ធម្មនិយមរបស់សត្វលោកអញ្ចឹងណាដោយយើងកើតរលត់ធម្មតាម្សិលមិញអីកើតមកវាចិត្តនឹងវាជាកើតរលត់បន្តគ្នាដោយអនន្តរបច្ច័យដោយសមនន្តរបច្ច័យដោយអនន្តរោ បនិស្សបច្ច័យដោយណដ្ឋិបច្ច័យដោយវិកតបច្ច័យបច្ច័យ5នោះស្មើគ្នាទេណាប្រហាក់ប្រហែលគ្នាហ្នឹងបកស្រាយទៅព្រោះវាវាវារលត់ហើយមកវាញ៉ាំងចិត្តឲ្យមួយកើតទៀតណាវាបន្តអញ្ចឹងប៉ុន្តែរូបកាយនេះក៏វារលត់ដែរវារលត់ហើយវាបន្តទៀតដែរវាបន្តរហូតកម្មជ្ជរូបណាកើតអំពីកម្មចិត្តតច្ចរូបរូបកើតអំពីចិត្តអាហារច្ចរូបរូបកើតអំពីអាហារអតច្ចរូបរូបកើតពីអតច្ច ហើយកើតហើយមានអាយុខ្លះក៏មានអាយុស្មើនឹងចិត្តទៅវិញ្ញាតរូប2នឹងខ្លះក៏មានអាយុច្រើនជាងគណៈចិត្ត17គណៈចិត្តធំទៅស្មើនឹងហើយកើតរលត់កើតរលត់ទៅអញ្ចឹងណាហើយវាខុសអំពីចកតិចកតិនឹងវាធ្វើកិច្ចមួយចកតិហើយ គឺថារូបកាយក្នុងអត្តភាពវាត្រូវតែបាត់ទៅហ្មងវាអត់មានរូបនឹងទៅណាណាដូចជាឧបាបតិកៈកំណត់ថារូបយើងថ្មីនឹងហើយថារូបយើងដដែលនឹងមិនមែនទេណា គឺថាត្រូវអត់ទៅអស់ទៅមហាភូតរូបឧបាទាយរូបដីទឹកភ្លើងខ្យល់ហ្នឹងក៏ដាក់ក្នុងអត្តភាពនេះមួយអត្តភាពមនុស្សហ្នឹងគឺថាមួយអត្តភាពអញ្ចឹងទៅហើយយើងក៏ឲ្យនិយាយដល់ទេវតាអីហ្នឹងគឺថាទេវតាហ្នឹងក៏តាមហ្នឹងទៅដោយចកតិដោយមានបន្សល់រូបរាងកាយយ៉ាកាយយ៉ាងណាក៏រឿងទេវតាតែមនុស្សហ្នឹងគឺថាត្រូវតែដាក់ចោលអត្តភាពហ្នឹងសូម្បីព្រះដ៏មានប្រភាកក៏ព្រះអង្គទ្រង់ដាក់ចោលនៅ ព្រះវរៈកាយដើរយាងចូលអនុបាទិសេសនិព្វានរូបកាយព្រះអង្គគឺនៅឋិតនៅអញ្ចឹងអត់មានទៅណាទេហើយក៏ຕົកចោលទៅក៏ស្អុយរលួយទៅណាហើយក៏ទៅជាដីទឹកភ្លើងខ្យល់ដដែលទៅមានទៅណាវានៅក្នុងនឹងហើយអស់ទៅហើយប៉ុន្តែនេះកម្មវាតាក់តែងអឺតាក់តែងនៅជាបច្ច័យញ៉ាំងចិត្តដែលជាផលរបស់កម្មហើយវិបាកដល់មនុស្សយើងទៅបើព្រះសន្ធិមនុស្សវាទៅជាមហាវិបាកទៅ បើធ្វើកិច្ចដល់សន្ធិនៅក្នុងមនុស្សអញ្ចឹងទៅនៅណាថានៅរំជែក4ហ្នឹងទៅនៅក្រុងបាត់ដំបងទៅនៅណាក៏នៅហ្នឹងទៅណាហើយក្នុងផ្ទៃមេដាមកគ្រប់ហ្នឹងក៏ប្រសោតអីចឹងមកហើយក៏មួយជីវិតហ្នឹងទៅទៀតដែរមួយជីវិតហ្នឹងប្រឹងទៀតដែរប្រឹងរហូតដល់ល្ងាត់ទៅចោលអស់ទៅទៅ មួយទៀតណាទៅមួយទៀតអញ្ចឹងក្នុងជីវិតដោយព្រះអង្គសម្ដែងអញ្ចឹងគឺថានាយ៉ាងភិក្ខវេកាយោ តមហាកាំងណា តែមនាលភិក្ខុទាំងឡាយកាយនេះ មិនមែនជារបស់អ្នកទាំងឡាយទេកាយនេះមិនមែនជារបស់អ្នកទាំងឡាយទេគឺថាឲ្យដែលព្រះអង្គប្រកាសសម្ដែងគឺប្រកាសសម្ដែងពិធាតពិតថាកាយនេះវាអត់មានសត្វបកលណាជារបស់អ្នកឯងជារបស់អ្នកតីទេនាបិអញ្ញេសាំងហ្នឹងហើយអ្នករបស់អ្នកតីក៏មិនមែនវាគ្រាន់តែជាកាយមួយដែលកើតអំពីកម្មចាស់បុរាណមិទាំងភិកវេកម្មម៉ាំងមនេភិក្ខុទាំងឡាយ បុរាណកម្មនេះណាបុរាណកម្មនេះនឹងព្រះអង្គប្រកាសសម្ដែងមិនមែនសម្ដែងទៅលើកម្មទេគឺព្រះអង្គសម្ដែងទៅលើកាយនឹងឯងដែលកើតអំពីកម្មចាស់មិនតែហេតុដូចម្ដេចបានព្រះអង្គសម្ដែងមិនសម្ដែងកាយសម្ដែងកម្មវិញថាព្រះអង្គសម្ដែងដោយបច្ចយៈវោហាវោហាទៅលើទៅលើកាយនឹងថាកាយនឹងកើតអំពីកម្មចាស់បុរាណមិទាំងភិកវេកម្មੰងនេះណាព្រះអង្គប្រកាសអំពីបច្ចយៈវោហាគឺវោហាសម្ដែងអំពីកម្មមិនតែសម្ដែងបញ្ជាក់ចង់បញ្ជាក់កាយណាកាយវាកើតអំពីកម្ម ហើយមិនបានព្រះអង្គជាគឺព្រះអង្គជាពីបាទពីពីលើមកហ្នឹងនេយ៉ាងភិកវេ កាយយោតមហាកាំងហ្នឹងតែមនេភិក្ខុតឡៃកាយនេះមិនមែនជារបស់អ្នកទាំងឡាយទេអញនេបិអញេសាំងមិនមែនជារបស់អ្នកដតៃណាដែរអញ្ចឹងបានថាព្រះអង្គត្រូវបញ្យល់មកឃ្លាទៀតថាម៉េចបានមិនមែនជារបស់អ្នកទាំងឡាយមិនមែនជារបស់អ្នកតៃថា កាយនេះវាកើតអំពីកម្មចាស់ទេកម្មចាស់នឹងផលិតមកមានណាយើងណាអ្នកផលិតកម្មនោះអត់មានសត្វលោកណាធ្វើកម្មអីទេកម្មនឹងវាវាវាជាអំពើមួយហើយចឹងបានព្រះអង្គសម្ដែងអភិសង្កតាំងអភិសញ្ចេតយិតាំងវេទនិយ៉ាងតេថាពាំងចូលឃើញក៏បីឃើញតែកាយនេះកើតអំពីកម្មចាស់នឹងគឺថាកម្មនឹងបានតាក់តែងអភិសង្កតាំងនឹងបានអភិសង្ខារនឹងណាបានតាក់តែងហើយ ហើយវាមានចេតនានឹងជាមូលចេតនាជាហេតុអភិអភិសង្ឃសញ្ចេតយតាំងនឹងវេទនាយ៉ាងគឺថាវាជាទីតាំងនៃវេទនាវេទនាវាសោយអារម្មណ៍ឲ្យយើងទុកសោកអីទៅតាមកាយហ្នឹងទៅតែជាប់បីឃើញឃើញឃើញដោយបញ្ញាទាំងទៀតថាពាំងហ្នឹងមិនឃើញដោយភ្នែកទទេហ្នឹងទេអញ្ចឹងបានយើងសិក្សាទៅឃើញថា ជីវិតនេះគឺថាប្រព្រឹត្តទៅអញ្ចឹងទៅណាប្រព្រឹត្តទៅតាមកម្មជាបច្ច័យអញ្ចឹងយើងកុំឲ្យអឡោះអាល័យអតីតៈហ្នឹងអតីតៈហ្នឹងគឺថាវាបាត់ទៅហើយអ្វីដែលជាអតីតកន្លងទៅហើយមិនក៏បីនឹកលើកដោយបងថាមេចាលានធានបើស្មួនសើបអីសោតមាញ់មាញ់ចាអតីតាំងនេនវេកមយៈណបដិកាំងខេអនាកតាំងនឹងណាធ្លាប់តែសំដែងដល់សោតលំបាកដែរសោត សូត្រទាំងអស់គ្នាទៅសូត្របានបងឡាំធានមួយនឹងកូនចាស់ហ្នឹងណាអញ្ចឹងយាយយើងដកមាត់អត់តាន់ទេណាអត់ធ្លាប់សូត្រណាហើយភាសាបាលីបានដល់ភាសាខ្មែរវាត្រូវស្ទះគ្នាអញ្ចឹងគឺបើសំដែងអីចឹងទៅ4ព្រះគាថានឹងព្រះអង្គកាសសំដែងទៅឲ្យឃើញ ថាអតីតវាកន្លងហើយយើងមិនបានមិនឲ្យអឡោះអាឡៃថាវាទៅបាត់ទៅហើយវាជាអតីតវាកន្លងបាត់ហើយលោះឡៃបានប្រយោជន៍អីបើបាត់ហើយដូចជាលោក វ៉ាន់សផលអញ្ចឹងបើអល់ឡោះឡៃគាត់ក៏អល់ឡោះឡៃបាននឹងឯងមិនអីទេប៉ុន្តែបើបានត្រឹមមួយសោកសៅនឹងឯងគាត់មិនទៅងើបពីមឈូសរស់ឡើងវិញឯណាណាមានទេគឺថាបានបាត់បង់ជីវិតទៅហើយវាអតីតៈដល់បច្ចុប្បន្នត្រូវឃើញបច្ចុប្បន្ននេះហើយសន្សំនៅឧបនិស្ស័យដើម្បីអនាគតភ្លឺស្វាងណាបងទៀងបើបច្ចុប្បន្ននេះអត់បំពេញបន់ទេអនាគតភ្លឺស្វាងឬអត់ភ្លឺអីមានអីភ្លឺទៅបើបច្ចុប្បន្ននេះមិន បានប្រឹងប្រែងទេ គឺថាវាទៅជាតមកតមបរាយណោបើបើឥឡូវនេះវាក៏ងឹតអាមុខក៏ងងងឹតវាទៅក៏ងឹតជាងឯងវាមិនគេចមិនរួចទេប៉ុន្តែបើបច្ចុប្បន្ននេះភ្លឺភ្លឺនេះក្នុងន័យថាបំពេញបុណ្យកុសលនឹងគឺថាវាភ្លឺសាសក្នុងក្នុងបច្ចុប្បន្នទៅអនាគតពិតជាភ្លឺស្វាងព្រោះអនាគតនោះវាតំណពីបច្ចុប្បន្ននឹងទៅវាជាឧបនិស្សយបច្ច័យទៅដោយលោកគ្រូលើកឡើង ពីវិញ្ញាណនោះវាមិនដែលសំយុទ្ធបច្ច័យមួយវិញ្ញាណទេ វាមិនដែលសហជាតិបច្ច័យជាមួយវិញ្ញាណអញ្ញមញ្ញបច្ច័យជាមួយវិញ្ញាណអត់មានទេពីព្រោះវិញ្ញាណវាមានតែមួយកើតឡើងមួយខណៈប៉ុណ្ណោះប៉ុន្តែចេតសឹកវាអាចជាសម្យុទ្ធបច្ច័យជាមួយចេតសឹកផងគ្នាជាមួយនឹងចិត្តនឹងបានពីព្រោះចេតសឹកវាច្រើនហើយវាកើតគ្រប់តែចិត្តអីចឹងទៅវាសម្យុទ្ធមួយចិត្តវាសហជាតិជាមួយចិត្តទៅ ណាអញ្ញមញ្ញបច្ច័យជាមួយនឹងចិត្តអីចឹងទៅណាចិត្តនឹងមួយដួងហើយក៏លត់ទៅមួយដួងហើយលត់ទៅអញ្ចឹងគឺថាលោកគ្រូជាម្ចាស់អារាធនាមកព្រះដ៏មានភាពក៏ព្រះអង្គទ្រង់ប្រកាសសម្ដែងកុំឲ្យយើងប្រកាន់ទាំងប្រកាន់ដូចជាសេចក្តីស្លាប់អញ្ចឹងព្រះអង្គសម្ដែងឲ្យពិចារណា8ប្រការនោះខ្ញុំគ្រាន់អារាធនាប្រការមួយ ចំណុចក្នុងអនិមិត្តតោនេះដែលលោកគ្រូជាម្ចាស់អារាធនាខណ្ឌបរិទ្ធ ខណៈបរិតតោហ្នឹងចុងក្រោយហ្នឹងគឺថាវាវាវាខ្លីគឺថាមួយខណៈមួយខណៈហ្នឹងប៉ុន្តែចង់និយាយពីអនិមិត្តតោហ្នឹងគឺថាមាន5ប្រការដែលញាតិញោមក៏បីពិចារណាទី1គឺជីវិតជីវិតហ្នឹងវាជាអនិមិត្តតោវាអត់ទៀងទាត់ទេអត់ទៀងយ៉ាងម៉េចវាមិនមែនថា60ឆ្នាំណាខ្លះក៏10ឆ្នាំខ្លះក៏5ឆ្នាំខ្លះក៏1ឆ្នាំខ្លះក៏បានរហូតដល់ទៅ80 90 អីក៏មានដែរដូចមកបានសវ័យ94នៅហើយបងលោកវ៉ាន់សុផលនេះក៏បានតែ60អញ្ចឹងទៅជីវិតហ្នឹងវាអត់មាននិមិត្តថាអ្នកនេះប៉ុណ្ណេះអ្នកនេះប៉ុណ្ណេះអត់មានទេត្រូវស្មើណាក៏ក៏បានដែរគេថាពេលអាយុប្រហែលក៏បានដែរតកតូនជីវិតហ្នឹងហ្នឹងមួយទៅហើយទី2ទៀតតកតូននឹងកាលកាលវាមិនដូចថាចង់ទៅពេលព្រឹកថាអត់ទេដោយលោកវ៉ាន់សុផលម៉ោង11ណា ម៉ោង11ថ្ងៃទី27ចឹងទៅណាហើយខ្លះទេខ្ញុំចង់ទៅថ្ងៃឯងកូនចៅរស់ស៊ីវាមិនបាន ចង់ទៅអាម៉ោង1ម៉ោង2ជាតិភ្លឺអាហ្នឹងបងកូនចៅវា3ពេលពេញអាហ្នឹងប្រហែលពេលប៉ុណ្ណឹងទៅបើកូនចៅធ្វើបន់ទៅក៏3ពេលពេញទៅបើអត់ដឹងកូនម៉ែឪទេគ្មានបាន3ពេលទេបានមួយពេលបានមួយកន្លះពេលនឹងឯងវាអត់មានបន់ហើយនោះគឺថាធ្វើដំណើរទៅណាអត់មានបញ្ជាក់បានថាកាលនេះព្រឹកល្ងាចយប់អត់ដឹងទេហើយនឹងព្យាធិជំងឺ តើជំងឺដែលយើងស្លាប់នឹងគ្រប់គ្នានឹងតើស្លាប់ជំងឺអីថាខ្ញុំឈឺថ្លើមខ្ញុំដឹងថាស្លាប់ជំងឺថ្លើមហើយជាកាលវាអត់ស្លាប់ជំងឺថ្លើមចេញទៅកណ្ដាលថ្នល់ទៅស្លាប់នៅកណ្ដាលថ្នល់ទៅឡានបុកបាត់ហើយមានបាក់អីមានស្លាប់នឹងជំងឺហ្នឹងស្គាល់ថ្នាក់ចរាចរណ៍បាត់ហើយឬក៏យន្តហោះឬក៏ភេវរកម្មអីសងៃនឹងពិភពលោកនឹងគួរឲ្យព្រឺស្ញើបណាស់ទៀតហើយស្រុកខ្មែរយើងសំណាងហើយទៀតសំណាងមែនទែនបានសុខសន្តិភាពនឹង អីរឿងរ៉ាវអីតិចតួចយ៉ាងម៉េចក៏ដោយប៉ុន្តែវាមិនដល់ថ្នាក់ចូលមកបាញ់ប្រហារក្នុងភោជនីយដ្ឋានគប់ក្របបែកចាក់សម្លាប់គ្នាចេះតែមានរឿងរ៉ាវផ្សេងផ្សេងចឹងទៅនឹងស្រុកគេសិតតែស្រុកគេនេះទៀតតែមិនមែនស្រុកលមាក់លមួមទេណានៅប្រទេសជប៉ុនទេអីសិតគេការពារមមតំផងណាមិនតែវានៅ តែមានអញ្ចឹងគឺថាវាធ្វើឲ្យអញ្ចឹងបានវាធ្វើឲ្យអា អាជីវិតហ្នឹងគឺថាវាអាការដែលថាស្លាប់ដោយជំងឺហ្នឹងមិនដឹងជំងឺអីស្លាប់ឈឺអីវាអត់មានណានិមិត្តបានទេហើយទី4គឺការដាក់ចុះនៅរាងកាយនេះដាក់ចុះដាក់ចុះដូចខ្ញុំលើកឡើងមិញអញ្ចឹងដាក់ចុះហ្នឹងគឺថាវាមិនដឹងថាដាក់ចុះនៅកន្លែងណានៅលើក្រេនៅក្នុងទឹកនៅលើកោកនៅកណ្ដាលថ្នល់នៅកន្លែងតាណាអត់មានកន្លែងណាដាក់អីត្រឹមត្រូវថាអូខ្ញុំដឹងតែស្លាប់នៅក្នុងផ្ទះអត់ទេគឺថាកន្លែងណាក៏អាចស្លាប់បានដែរ ហើយនឹងទី5កតិដំណើរទៅនេះវាអត់វាអត់វាអត់និមិត្តមកបានថាខ្ញុំត្រូវតែទៅខានសួគ៌ត្រូវមនុស្សត្រូវទេវតាឬក៏ទៅណាអត់អត់និមិត្តទេគឺថាស្រេចហើយទៅលើ កម្មជាបច្ច័យអញ្ចឹងលោកគ្រូបញ្ជាក់កន្លែងហ្នឹងគឺថាកុំឲ្យញាតិញោមសង្ស័យថាចុះបើខ្ញុំធ្វើប៉ុនហ្នឹងខ្ញុំខ្ញុំធ្វើប៉ុនប៉ុណ្ណឹងហើយខ្ញុំទៅទៅទៅទៅទេវលោកបានឬអត់បើធ្វើប៉ុនហើយបើប៉ុននាំ ទៅទៅទេវលោកណែ ប៉ុន្តែបើញាតញោមធ្វើប៉ុនហើយដាច់ខាតថាត្រូវទៅទេវលោកអានឹងអត់តន់ទៀងទេពីព្រោះយើងអ្នកធ្វើប៉ុនធ្វើបានប៉ុន្តែតួពូជហ្នឹងគឺតួកម្មជាអ្នក ដោះដាឡើងយើងដាំបានដាំធ្វើប៉ុនគឺថាសិទ្ធិរបស់យើងអំណាចរបស់យើងត្រូវមកធ្វើប៉ុនប៉ុណ្្នឹងទេដឹងគុណមេដាបៃតាទៅគាត់ថាផលដោយឧទ្ទិសប៉ុនដល់លោកវ៉ាន់សផលអញ្ចឹងយើងមានទូនាទីភារយាមេដាបេដានឹងធ្វើបន់និមន្តប្រសងអីមកអញ្ចឹងទៅប្រកេនទេយធោទៅឧទ្ទិសបន់ជូនគាត់យើងមានទូនាទីគឺថា ភារកិច្ចនឹងសមត្ថភាពយើងត្រឹមតែប៉ុណ្ណឹងទេហើយបើគាត់នឹងអនុមោទនាបានហើយគាត់រីករាយនៅក្នុងប៉ុនគាត់បានបដិសន្ធិក្នុងទេវលោកជារឿងរបស់គាត់ទូនាទីយើងប៉ុណ្ណឹងទូនាទីយើងធ្វើប៉ុននឹងប៉ុណ្ណឹងឯងអត់មានអីដូចញាតញោមស្ដាប់ធោអញ្ចឹងស្ដាប់ដោយសេចក្តី ស្ដាប់ដោយសេចក្តីគោរពហើយកោតក្រែងហើយសិក្សាហើយទន្ទិញហើយពិចារណាហើយបើប៉ុណ្្នឹងហើយមិនបាននៅតែខឹង មិនបាននៅតែលោភៈរៀនធំ20 30ឆ្នាំមិនខ្ញុំអញ្ចឹងនៅអញ្ចឹងវាអត់មិនអញ្ចឹងទេគឺថាទទួលស្គាល់ថាប្រប៉ុណ្្នឹងឯងប្រប៉ុណ្្នឹងបើវាខឹងកើតឡើងក៏ពិចារណារឿងបដិខៈថ្នាក់ថ្នាក់ទៅឬជាប់ជំពាក់អីយ៉ាងណាយើងពិចារណាតាមនឹងទៀតទៅពីព្រោះសមត្ថភាពយើងត្រឹមតែប៉ុណ្្នឹងឯងស្ដាប់ហើយពិចារណាហើយធ្វើទុកក្នុងចិត្តដោយបាយនៃប្រាជ្ញាដោយទំនងហើយដោយយោនិសោមនិស្ការៈហើយហើយប្រប៉ុណ្្នឹងហើយមិនបានអញ្ចឹងទៀតថាវាអត់មិនអញ្ចឹងទេគឺថាវាអញ្ចឹងឯងទទួលស្គាល់ប៉ុណ្្នឹងទៅរីករាយទទួលប៉ុណ្្នឹងទៅ ណាហើយយើងក៏ធ្វើមិនទៀតបើចេះធ្វើអញ្ចឹងបាច់ព្រះអរហន្តមកទៅចាំបាច់ធ្វើឲ្យបាត់ខឹងទៅអីណាបើប្រកែណាគឺវាសមត្ថភាពយើងត្រឹមតែប៉ុណ្្នឹងអញ្ចឹងគឺថាអនាគតនឹងកតិទៅខាងមុខគឺថាសមត្ថភាពយើងអាចមានហើយបើទៅខាងមុខយ៉ាងណាយ៉ាងណារឿងចិត្តយ៉ាងនឹងទៅក៏ថាទីហោថាស្លាកស្លាកដូចចាប់ស្លាកនៅអាស្រមគុណកតអញ្ចឹង500ដុល្លារបានលោកម្ចាស់អង្គណានោះ មួយអង្គទៅណាអត់បានមហាថេរៈក៏មិនបានគ្រូចាតិកាក៏មិនបាន អង្គធម្មកថាណាបុណ្យធំធំក៏មិនបាន បានអង្គតាត់ស្គាល់ឈ្មោះផងណាមិនដឹងឈ្មោះអីផងណាហ្នឹងគាត់ថាដើម្បីស្វែងរក នៅ អ្នកដែលមាន ផលរបស់បុណ្យផលរបស់ប៉ុនទេមិនមែនតួប៉ុនទេផលរបស់ប៉ុនទេដែលលោកសាងមកក៏ត្រូវបានអញ្ចឹងទៅក៏បានទៅហើយលោកក៏ណាត្រេកអរបច្ច័យ4ទៅតាមនឹងក៏តាមនឹងទៅមិនមែនទៅអួតអាងទៅអាត្មាក្រាន់បើជាងអង្គនេះអង្គនោះ អាហ្នឹងវាចូលទៅអាហារហ្នឹងទៀតហើយអាហារដែលលោកគ្រូសំដែងហ្នឹងទៀតមិនមែនថាអួតអូឯងបានបច្ច័យ4ច្រើនអង្គនេះអត់អង្គនោះអត់មើលងាយស័កប្រមចារីអាហ្នឹងវាខុសវាខុសហើយថាគាត់តែបានអញ្ចឹងទៅអញ្ចឹងតួនាទីពុទ្ធបរិស័ទហ្នឹងគឺថាយើងសិក្សាហើយយើងស្ដាប់ហើយយើងរៀនសូត្រហើយយើងអប់រំអប់រំតែប៉ុណ្្នឹងទៅហើយបំពេញនៅអំពើល្អគ្រប់បែបយ៉ាងទៅបើថាអនាគតហ្នឹងវាភ្លឺស្វាងយ៉ាងណាវាអាស្រ័យលើបុណ្យហ្នឹងដែរតែមួយស្លាកហ្នឹងមួយធុងហើយបាបមាន5ហើយបុណ្យមាន10000 ស្លាឲ្យយើងចាប់មកក៏លុកចាប់មិនវាមិនងាយដែរទេអា5ហ្នឹងវាមិនងាយចំដែរទេគេថាឲ្យតែឲ្យតែមុតមមនៅក្នុងបុណ្យកុសលអញ្ចឹងបានព្រះអង្គសម្ដែងអ្នកដែលមានសិលបរិសុទ្ធគឺថាពេលដែលទៀបស្លាប់មិនវង្វេងអានិសង្សនៃសិលទៀបស្លាប់មិនវង្វេងហើយដល់ពេលស្លាប់ទៅទៅកាន់សុគតិភពនឹងអានិសង្សនៃសិលបងប្រកាសសម្ដែងអញ្ចឹងយើងជឿទុកចិត្តនៅលើបុណ្យកុសលប្រឹងប្រែងសំទៅអ្វីឥឡូវនេះ ជួបប្រទេសវិបត្តិអីយ៉ាងណាដូចជាលោកស្រី ខាងភរិយាអញ្ចឹងក៏សូមអនុគ្រោះខ្ញុំក៏ចូលរួមចំណែកក្នុងទុកនឹងដែរព្រោះធ្លាប់ស្គាល់គាត់បានទៅធ្វើប៉ុននៅកំពង់ស្ពឺពងអីជាមួយលោកមៀសនសែមមកបាសកាកែសិនពោហ្នឹងគាត់ថាធ្លាប់ធ្វើដំណើរទៅហើយគាត់បំពេញប៉ុនកសលកឋិនទានអីហ្នឹងជួយទំនុកម្រងមេដាបេដាជាប៉ុនរបស់គាត់ហើយគាត់ធ្វើដំណើរទៅកាន់កន្លែងរបស់គាត់ហើយយើងមានទូរទីបំពេញប៉ុណ្ណឹងទៅណានេះខ្ញុំបណ្ដាយបាទចូលរួមនឹងទៅសូមអនុមោទនាសូមក្រាបថ្លែងគុំជូនលោកគ្រូណា ជីវិតសុខថាសុំសួរបានដែរបានជួបលោកគ្រូចិត្តទេឥឡូវសុំសុំតែ1នាទី2នាទីសុំចេះសុំសួរសំណួរលោកគ្រូថាជួយជួយជួយជួយខ្ញុំសុំភ័យទោសណាលោកម្ចាស់គ្រូបាន សម្ដែងពធមិញគឺថាមនុស្សយើងគ្រប់គ្នានឹងប្រៀបបានដូចផ្កាឈូក4ពួកអញ្ចឹងខ្លះនៅ បាតផុកខ្លះនៅកណ្ដាលទឹកខ្លះនៅប្រព្រឹមប្រព្រឹមក្នុងទឹកហើយអ្នកដែលយល់អ្នកដែលផុតពីទឹក ព្រះអង្គលោកគ្រូសំដែងមិញអភិធម្មតែសំណួរខ្ញុំបាទខ្ញុំសូមសួរលោកគ្រូនេះសួរចេះសូមខន្តីភ័យទោសញាតញោមណាដែលយល់កុំសើចអីខ្ញុំសួរផ្ទាល់ថាជីវិតប្រចាំថ្ងៃហ្នឹងការងារដែលធ្វើម្សិលមិញហ្នឹងថាត្រូវដាក់ខ្សែភ្លើងចំដើមស្វាយល់សាវាយនោះហ្វិតសបុកអង្គងអើយចាស់ចាស់បញ្យល់ថាអើយើងសពាសាតាវរិហន្តុសាតអើយជាចេញទៅ ប៉ុន្តែខ្ញុំមិនអស់ចិត្តលោកគ្រូបំភើរ៉េតបំភើចាំបូទេអត់បានដាក់ខ្សែភ្លើងនឹងបានទេលោកគ្រូសុំលោកគ្រូជួយចង្អុលឬក៏ថាមានឧបាយមានកិច្ចយ៉ាងណា ដើម្បីថ្មិចបានដាក់ខ្សែភ្លើងនឹងកើតបើរឿងវាត្រូវអញ្ចឹងនឹងជិះទៅខាងណាសាពេសតាមិនអស់ចិត្តអញហើយបាណាតិបាតាសខាបតទី1ថាខំវាចាឥឡូវធ្វើម៉េចបានដាក់ខ្សែភ្លើងនឹងកើតតលព្រើរ៉េតឲ្យចំបោទៅ បានដាក់បានទៅអញ្ចឹង វិញអញ្ចឹងក៏សុំយោបល់សុំប្រពន្ធមានឧបាយឬក៏មានកិច្ចអីណាថាយកូនណាគឺនៅលើការមានសទ្ធាមានសិលរបស់យើងទេគណៈហ្នឹងហើយអ្នកដតី มันអាចនឹងមករៀបចំឲ្យយើងកន្លែងនឹងបានទេចឹងណាព្រោះការសម្លាប់សត្វហ្នឹងមិនគ្រាន់តែយើង សម្លាប់ទៅដោយការយើង ខ្លាចបាប ខ្លាចពីវេរាអីប៉ុណ្ណឹងឯណា អ្នកដែលសម្លាប់យ៉ាងសបាយរីករាយ គណៈសំបីតែអាហារបរិភោគនឹងក៏បរិភោគសត្វទាំងរស់ក៏មានដែរគ្រាន់តែបរិភោគនឹងចឹងគណៈបរិភោគគ្នាទាំងរស់ចូលក្នុងមាត់ចឹងទៅក៏តែមានហើយការសម្លាប់សត្វនឹងដោយដាំទឹកពុះហើយចាប់ឆ្កែទម្លាក់ទាំង ទាំងផ្ទះកំពង់ពុះទាំងរស់អីចឹងទៅក៏មានអីអីសាហាវក្រៃលែងហើយសបាយក្នុងចិត្តអីអីចឹងទៅទៀតក៏មាននឹងឯងហើយក៏មិនអាចនឹងថាអ្នកណានឹងទៅធ្វើឲ្យអ្នកនោះឯងទៅជាជាអ្នក ខ្លាចបាបទៅជាអ្នកមានសិលបានទេប៉ុណ្ណាហ្នឹងហើយសំបីតែក្នុងសម័យពុទ្ធកាលក៏នៅតែមានចោរកម្មប្រព្រឹត្តទៅក្នុង អត្តនេតិទៀតហ្នឹងហើយក៏អត្តនេតិទៀតហ្នឹងការប្រព្រឹត្តចោរកម្មហ្នឹងលួចប្លន់ហ្នឹងជាឧបនិស្ស័យត្រូវសម្លាប់សម្លាប់ចឹងទៅហ្នឹងឯងដើម្បី លួចដើម្បីប្លន់នឹងបានសម្រេចនឹងព្រឹត្តទៅជាបាណារិបាតទៅចឹងនឹងឯងហើយកាមេសមិឆាចាក៏មាន សម័យពុទ្ធកាលនឹងផងនឹងគ្រាន់តែចង់លើកឲ្យឃើញថាអ្នកដែលជួយដោះស្រាយបញ្ហានឹងឲ្យយើង គឺទៅតាមកម្រិតដែលយើង មានសទ្ធាមានការសមាទានសិលនឹងទៅ អត់មានចាំបាច់ថាឲ្យអ្នកណាមកមកជួយ ប្រាប់យើងថា ធ្វើយ៉ាងម៉េចទៅទេចឹងនឹងឯងគឺយើងវាមានស្មារតីមួយថា យើងមិនសម្លាប់សត្វនឹងទៅហើយយើងវាមិនអាចនឹងថាទៅសម្លាប់បានទេនឹងឯងអញ្ចឹងគឺថានេះវាតល់តែថាយើងអប់រំ ការដែលយើងខ្លាចបាបខ្លាចពីវិរិយហ្នឹងថែមទៅទៀតព្រោះមិនមែនគ្រាន់តែមាត់យើងសោតថាសត្វទាំងឡាយទាំងពួងកុំឲ្យមានពីវិរិយនឹងគ្នា ហើយក៏សម្លាប់ទៅអាហ្នឹងគឺមាត់យើងសោតហ្នឹងវាមិនអាចជួយ បាបកម្មពីវិរិយនឹងបានទេនឹងឯងពីព្រមហេតុនៃបាបកម្មពីវិរិយហ្នឹងវាកើតមាន ក្នុងចិត្តរបស់យើងឲ្យសម្រេចទៅហើយគឺថាភ័យនិងពីវេរាទាំង5ប្រការហ្នឹងព្រះពុទ្ធអង្គទ្រង់សម្ដែងចឹងភ័យនិងពីទាំង5ប្រការហ្នឹងឯងចឹងចឹងគឺនៅក្នុងសេចក្តីនេះក៏ចូលរួមសរសើរក្នុងទឹកចិត្តដែលថាខ្លាចបាបសំបីតែ ក្នុងការសម្លាប់សត្វច្មោចសត្វក្រងអីអីទាំងអស់ហ្នឹងគឺចូលរួមក្នុងទឹកចិត្តដែលខ្លាចបាបហ្នឹងប៉ុន្តែក្នុងការដែលត្រូវដោះស្រាយហ្នឹងគឺនៅលើខ្លួនឧបាសកនឹងផ្ទាល់នឹងឯងឲ្យតែមានការចម្រើន នៅជំហរនឹងតទៅទៀតនឹងឯងបន្តិចម្ដងបន្តិចម្ដងទៅនឹងដោះស្រាយបានណា ក្នុងបំណង ដើម្បីថា ឲ្យខ្លួនឯងនឹងជាអ្នកមានសិលដើម្បីរួចផុតពីបាបកម្មពីវេរានឹងឯងអញ្ចឹងវិធីដោះស្រាយគឺចេះតែមានប្រត់ទៅនឹងឯងទោះជាថាវាវាវាត្រូវអង្ក្រងនឹងខំនឹងឯងចឹងប៉ុន្តែបើយើងអត់មានចេតនាដើម្បីនឹងសម្លាប់នឹងឯងយើងបោសយើងបេះអីចឹងចឹងទៅក៏វាអត់ ចូលទៅនៅក្នុងការដាច់សិលទ្រុះសិលអីទៅទេនឹងឯងចឹងសំបីតែថាត្រូវបោះត្រូវអីចឹងទៅស្រាប់តែថាវាដាច់បាល់ដាច់ចកេះស្លាប់អីទៅអញ្ចឹងប៉ុន្តែយើងវាអត់មានបំណងនឹងសម្លាប់ហ្នឹងឯងវាមិនខុសពីតែយើងបើករថយន្តពេលយប់អីចឹងពេលកន្លែងខ្លះវាចំសំបុកមេ ភ្លៀងអីអីចឹងទៅ គេថាត្រូវស្លាប់មេភ្លៀងនឹងឡងពេញមុខឡាននឹងស្ទះអាម៉ាស៊ីនឡាននឹងទៅទៀតកណានឹងឯងតែយើងវាអត់មានចេតនាដើម្បីសម្លាប់សត្វទាំងអស់នឹងឯណាឡើងមកស្អិតកញ្ចក់ ខាងមុខមើលផ្លូវមិនឃើញសិតតែមេភ្លៀងហ្នឹងនឹងឯងតែវាអត់មានចេតនាដើម្បីនឹងសម្លាប់ យើងត្រូវការធ្វើដំណើរទៅនឹងឯងចឹងអញ្ចឹងគឺថា ឲ្យយើងយល់ពីកម្រិតនៃការវាចាបាណារិបាតនឹង គឺវានៅ ក្នុងចិត្តសន្តានរបស់យើង អ្នកដតីនឹងមករៀបចំអីឲ្យយើងមិនបានទេហើយក្នុងកិច្ចការងារហ្នឹងយើងកុំនិយាយត្រឹមតែពីរឿងក្រងខំឬក៏កុំនិយាយ ត្រឹមតែពីរឿងដាក់ខ្សែភ្លើង នឹងឯងសូម្បីតែអ្វីអ្វីដែលធ្ងន់ធ្ងរជាងនឹងទៅទៀតក៏ដោយឲ្យតែសទ្ធាហេរិអតបៈការខ្លាចបាបការខ្ពើមបាបហ្នឹងមមមួនទៅ ក្នុងការរសាសិលទោះជាត្រូវទទួលទោសតន់ធ្ងន់ជាងក្រងខំនឹងទៅទៀតក៏នៅ តែមិនមិនធ្វើឲ្យវិនិច្ឆ័យសិលរហូតដល់ទៅសីលបរមត្តបារមី ត្រូវលះបង់ជីវិតនឹងទៅទៀតដូចជាបាសក់ម្នាក់ត្រូវពោះរួតចឹងហើយកំបិតនៅកាន់នឹងដៃគឺអាចប្រឡ័យបហាពោះនឹងបាននឹងឯងតែពោះកំបិតនៅនឹងដៃក៏ប៉ុន្តែនឹកឃើញដល់សិលមិនទុកចិត្តខ្លួនឯងទៅទៀតតែកំបិតនៅនឹងដៃហ្នឹងរែងលោដល់ពេលវាលំបាកមែនទែនទៅត្រូវប្រើកំបិតហ្នឹង ព្រមបោះកំបិតនឹងចោលឲ្យឆ្ងាយទៅទៀតនឹងឯងអានឹងគឺអានុភាពរបស់សិលរបស់បាសកទៅតាមរឿងណាគឺថាមានអានុភាពធ្វើឲ្យពោះនឹងវាលេងទៅវិញខ្លួនឯងចឹងទៅអានឹងប៉ុន្តែថាទោះជាមិនលេងក៏ដោយទឹកចិត្តរបស់បាសកហ្នឹងគឺថា ព្រមត្រូវស្លាប់ក៏ស្លាប់មិនឲ្យវិនះសិលអានឹងមើលមើលមានមាននរណាមករៀបចំអីឲ្យក្រៅពីខ្លួនគាត់ដែលមានកម្រិតនៃសទ្ធាហេរិអតបៈម៉ាស់បាបខ្លាចបាបនឹងនឹងឯងក្នុងការដែលស្រឡាញ់សិលនឹងស្រឡាញ់តលតែថារួមលះបង់ជីវិតណាណាទៀតអានឹងគឺអត់មាន បង្ខិតបង្ខំបានទេនឹងនឹងអ្នកណាមកប្រាប់យើង ថាព្រមស្លាប់ទៅកុំឲ្យដាច់សិលអ្នកណាប្រាប់យើងបាន កណាដូច្នេះសំណួរនេះក៏ដូចគ្នាដែរនឹងឯងបានជា លើក ជាសំណួរមកហើយក៏យើងមានឱកាសបានពិចារណាទៅតាមនឹងអញ្ចឹងទៅគឺនៅ ត្រង់ដែលថា មានតែការអធិដ្ឋានតាំងចិត្តរបស់យើងទេអញ្ចឹងគឺវានៅត្រង់ដែលស្រេចតែយើងមិនមានចេតនាសម្លាប់អាហ្នឹងវាជាសិលហើយនឹងឯងតែប៉ុណ្ណឹង ហើយត្រង់ដែលយើងអាងកិច្ចការងារដែលយើងត្រូវធ្វើអាហ្នឹងគឺមិនមែនបញ្ហាវានៅលើកិច្ចការងារហ្នឹងទេមិនមែនទេមិនកិច្ចការងារហ្នឹងតម្រូវឲ្យយើងត្រូវតែសម្លាប់សត្វកិច្ចការងារហ្នឹងមកតម្រូវឲ្យយើងត្រូវតែជាអ្នកដាច់សិលអីអញ្ចឹងគឺអត់ទេមិនមែននៅលើកិច្ចការងារហ្នឹងទេ នឹងឯងទៅអញ្ចឹងបានជាវាមានការយល់ច្រឡំទៅទៀតថា អ្នកបរិភោគសាច់ទាំងអស់នឹងឯងជាហេតុដែលនាំឲ្យគាត់សម្លាប់គាត់គាត់មិនព្រមបាបខ្លួនគាត់ទេក៏ត្រូវឲ្យអ្នកបរិភោគសាច់នឹងបាប ជាមួយគាត់ដែរបើមិនមាន អ្នកបរិភោគទេធ្វើម៉េចគាត់សម្លាប់ធ្វើអីហ្នឹងឯងអញ្ចឹងក៏ទៀមទាឲ្យអ្នកបរិភោគនឹងបាបណាជាហេតុនៃការសម្លាប់ គឺនឹងគាត់ចោទថាអ្នកបរិភោគសាច់នឹងជាហេតុដែលនាំឲ្យគាត់សម្លាប់អានឹងគឺបានន័យថាគាត់គាត់មើលហេតុខុសគាត់ណាហេតុដែលនាំឲ្យគាត់សម្លាប់មិនមែននៅលើអ្នកបរិភោគទេ វានៅលើហេតុរបស់បាណារិបាតនឹងគឺលោភៈជាឧបនិស្សយបច្ច័យតោសៈនិងមោហៈជាមូល បើថាជាព្រះអរិយបុគ្គលទៅវិញកុំនិយាយដល់ទៅ អ្នកដតីណាសូម្បីតែមេត្តាបៃតា បង្កើតដែលគាត់ថាមាន ជំងឺរោគអីត្រូវថ្នាំនឹងឈាមគង្គក់ឈាមកែបឈាមទន្សាយអីអីចឹងត្រូវឲ្យគាត់នឹងទៅ សម្លាប់សត្វនឹងយកឈាមក៏គាត់មិនមានបាណាដែលបាបនឹងឯងគាត់ក៏មិនមែនថា ធ្វើឲ្យមេដាបិតានឹងស្លាប់គាត់ណាពីព្រោះរឿងស្លាប់វាមានហេតុ ដែលនាំឲ្យមេដាបិតាបាត់បង់ជីវិតទៅដោយឡែកផ្សេងមិនមែននៅលើគាត់អ្នកសម្លាប់ឯណាហើយនឹងថាឲ្យគាត់ទៅ សម្លាប់សត្វទាំងអស់ហ្នឹងក៏ទេដែរដូច្នេះអានឹងគ្រាន់តែលើកឃើញថាបើជាព្រះសោតតាបានអញ្ចឹងទៅវាអត់មានរឿងអវ័យដតីណាមកបង្ខំមកទៀមទាត្រូវឲ្យគាត់សម្លាប់សត្វនោះឡើយអញ្ចឹងគឺថា មិនមែនអ្នកបរិភោគសាច់នឹងជាហេតុនៃការសម្លាប់ទេអញ្ចឹងមិនក៏យើងមិនចោទថា អ្នកដែលមានទ្រព្យទាំងឡាយហ្នឹងនឹងឯងជាហេតុដែលនាំឲ្យមានចោរលួចប្លន់ហ្នឹងអញ្ចឹងប៉ូលីសនៅពេលចាប់ចោរបានត្រូវតែចាប់អ្នកមានទ្រព្យសម្បត្តិម្ចាស់ទ្រព្យនឹងផងថាមកពីអ្នកឯងមានទ្រព្យបានឲ្យមានចោរអញ្ចឹងចាប់ទាំងអ្នកឯងដាក់គុកវាមិនដែលណា វាមិនដែលវាមិនដែលអ្នកមានទ្រព្យហ្នឹងជាហេតុនាំឲ្យមានចោលលួច វាមិនដែលទេមកអំពី ចោលហ្នឹងវាមាន ចិត្តលោភលន់ចង់បានរបស់គេតែខ្លួនឯងហ្នឹងហេតុតែខ្លួនឯងហ្នឹងណានឹងឯងចឹងទៅ ឬក៏ដូចអ្នកប្រព្រឹត្តកាមេសមិឆាចាអញ្ចឹងដល់ទៅគេចាប់បានថាម៉េចបានជាឯងព្រឹត្តអញ្ចឹងថាមកពីនាងនឹងស្អាតដូចទេពធីតាអញ្ចឹងណាបានជាខ្ញុំវាអត់មិនបានហ្មងណាអើបើអញ្ចឹងទៅចាប់នាងនឹងដាក់គុកដែរទៅ ព្រោះនាងនឹងជាហេតុដែលនាំឲ្យគាត់នឹងប្រព្រឹត្តកាមេសមិច្ឆាចារអាហ្នឹងបើបើយើងនិយាយថាអ្នកបរិភោគហ្នឹងជាហេតុដែលនាំឲ្យគាត់សម្លាប់សត្វអញ្ចឹងគឺថា វាវាមិនដែលវាវាវាមិនដែលអានេះជាការយល់ហេតុផលមិនបានត្រឹមត្រូវបើថាអ្នកបរិភោគហ្នឹងវាត្រេកអរជាមួយ អាហ្នឹងបានវាបាបទៅតាមការត្រេកអរហ្នឹងពោលសរសើរអីអីចឹងទៅឬក៏បង្កប់បញ្ជាអីអីចឹងទៅអាហ្នឹងវាជារឿងចិត្តរៀងរៀងខ្លួនយើងមិនអាចចេះតែថាប្រសង់ឆាន់ត្រីនឹងសាច់ហ្នឹងមានបាប សូម្បីតែពុទ្ធព្រះអង្គក៏ទ្រង់សោយត្រីនឹងសាច់ដែរទៅណានឹងឯងប៉ុន្តែយើងគិតថាម៉េចគិតថាពុទ្ធព្រះអង្គនឹងមានបាបដែរឬយ៉ាងណាដូច្នេះគឺនេះខ្ញុំគ្រាន់តែលើកឡើងបញ្ជាក់ឲ្យឃើញថា វាជារឿងដែលយើង ខិតខំប្រឹងប្រែងប៉ុន្តែបានប៉ុណ្ណឹងល្អហើយពីព្រោះធម្មតាជាទូទៅ មានតែបន្ទុះតោះនឹងរឿង ការសំដែងពីសិលពីអីអីទាំងអស់នឹងចឹងទៅទៀតណោះនឹងឯងតែមានតែការបន្ទុះតោះណាសំបីតែរឿងនៅក្នុងគម្ពីរគ្រោះថ្នាក់ដល់ព្រះតបោះ500អង្គសំដែងពធัวដល់ពរាជា នៅក្នុងរឿងភ័យនឹងពី5ប្រការហ្នឹង សំដែងពីទោសបាណាតិបាតអតនេទានទៅវរាជានឹងថាតបោះទាំងអស់នឹងគឺដូចជេរអញអញ្ចឹងរាជាទៅ ស្ដាប់បានអញ្ចឹងគំនុំគុំគួននឹងតបោះនឹងរូបឧបាយសម្លាប់ តបោះទាំង500អង្គនឹងទៀតកណ្ដាសម្លាប់យ៉ាងសាហាវទៀត នឹងឯងរហូតដល់ទៅទេវតាដែលស្រឡាញ់ថែរក្សាព្រះតបស់ទាំងអស់នឹងរំលែងនគរស្ដាច់នឹងទៅទៀតប៉ុណ្ណាបាបទាំងទេវតានោះទៅទៀតប៉ុណ្ណាទៅចឹងទៅទៀតអានឹងគឺស្ដាប់អំពីរឿងសិល5ហ្នឹងណាស្ដាប់ទៅដូចថាណែបាណារិបាតនាំឲ្យធ្លាក់នរកអានឹងស្ដាច់ស្ដាប់បានទៅថាដូចជាអញអនរកអញ្ចឹង គឺព្រះអង្គស្ដាប់បានអញ្ចឹងទៅជាគំនុំគុំស្អប់អញ្ចឹងទៅព្រោះព្រះអង្គប្រព្រឹត្តទៅចេញទៅបបាញ់សัตว์ទៅសបាយរីករាយអញ្ចឹងទៅបាញ់គេត្រូវទៅអូសបាយហូអីមើលមើលគ្នាឈឺគ្នាទុកលំបាកប្រកាច់ស្លាប់ឯងសបាយរីករាយហូអញ្ចឹងទៅណានឹងឯងអាហ្នឹងគឺវាមានច្រើនអញ្ចឹងដល់មកបាសក់យើងក៏នឹកឃើញខ្លាចបាបអញ្ចឹងទៅក៏សួររកបាយវិធីទៅធ្វើយ៉ាងម៉េចអញ្ចឹងទៅ គឺវានៅលើខ្លួនយើងទេចឹងកុំ កម្រិតហ្នឹងណាប៉ុណ្ណឹងឯងចឹងហើយបាសិកាចង់សាកសួរជើញណាពីខាងដើមចាពីខាងដើមលោកគ្រូថាអ្វីដែលរលត់ទៅហើយมันអាចត្រឡប់មកកើតឡើងវិញទេប៉ុន្តែខ្ញុំធ្លាប់ស្ដាប់រឿងមួយ ដែលសិទ្ធិមួយស្លាប់ហើយគាត់មិនចង់ឲ្យធ្វើភ្នោឬក៏បូជាគាត់នៅកន្លែងដែលមានធាតមានអ្នកដែលមុនមុន ធ្លាប់ស្លាប់ឲ្យធ្វើឲ្យខ្ពស់ហើយព្រះមានពភាថា អឺកន្លែងហ្នឹងឯងមិនដឹងថាធ្លាប់ស្រាប់ប្រមាណដងមកហើយទេសូមឲ្យលោកគ្រូបញ្ជាក់សេចក្តីថាដែលអឺរលត់ហើយមិនត្រឡប់មកកើតវិញ មកកើតជាបុគ្គលដដែលឬក៏យ៉ាងណាជាអឺណាតាមពិតគឺនាមធម៌និងរូបធម៌ហ្នឹងរលត់អត់មានមកកើតទេចិត្តចេតសិកវាមិនដែលមកកើតវិញទេ អ្វីណាដែលជាបច្ចុប្បន្នគឺកំពុងប្រកាសហើយក៏អស់ទៅជាអតីតមិនដែលកើតមកវិញទេគឺថាមកសង្សារវត្តលោតទៅហើយហើយអតីតអាខណ្ឌជាអនាគតនោះដែលវាមិនតាន់ដល់វានឹងមកដល់ហើយវាคล้ายជាបច្ចុប្បន្នហើយនឹងคล้ายទៅជាអតីតអតីតនេះជានាមធម៌និងរូបធម៌នឹងមកមកមកមកចំណុចហ្នឹងណាហើយចំណុចមួយទៀតដែលព្រះអង្គសម្ដែងអំពីព្រាមនិងកូននោះ ដែលក្រោយយកអីសម្ពុតទៅរឿងរ៉ាវនោះញាតិញោមជ្រាបហើយរឿងសម្ពុតណាចង្រៃណាយកចង្ពុតនោះទៅចោលព្រះអង្គយាងទៅស្ទោះយកមកយកមកបាំងស្កូលយកមកក៏តាមទៅដល់វត្តនោះទៀតថាព្រះអង្គអើយបានចង្រៃឆេះវត្តជេតពុននោះលើណាឆេះហើយបងព្រះអង្គមិនបានអីទៅក៏រៀបរាប់ពីរឿងដែលថាដាក់សាកសពហ្នឹងបានព្រះអង្គហ្នឹងគឺថានាំកូនទៅលើ ភ្នំហ៎បានព្រះអង្គយាងទៅថាថាកន្លែងណាមួយ ដែលមិនធ្លាប់ ដាក់សាកសពរបស់ព្រាមឯងនឹងទេកន្លែងណាក៏មានដែរព្រោះព្រាមឯងនឹង84000ម្ដងហើយអញ្ចឹងគឺព្រះអង្គប្រកាសសម្ដែងជីតំណនៃខណ្ឌព្រះអង្គសម្ដែងដោយដោយដោយដោយបញ្ញត្តិទៅលើបរមត្តជាតំណនៃខណ្ឌខណ្ឌវាលត់ហើយប៉ុន្តែតំណនៃខណ្ឌហ្នឹងគឺថាមួយដូចតែខ្ញុំមួយមួយតំណទៅលោកគ្រូជាម្ចាស់មួយតំណទៅញោមមួយតំណ ទៅលោកវ៉ាន់សផលមួយតំណអញ្ចឹងទៅ មួយតំណ មួយតំណតែអតីតវាលត់ហើយគាត់តែតគ្នា តហ្នឹងក៏សន្មត់ថាបុគ្គលហ្នឹងទៅប៉ណ្ណឹងឯងអត់មានបុគ្គលហ្នឹងមកកើតគឺថាសំណហ្នឹងបុគ្គលហ្នឹងគឺធ្លាប់បដិសន្ធិធ្លាប់ធ្លាប់គេបញ្ចុះកន្លែងហ្នឹងច្រើនជាតិមកហើយតែប៉ណ្ណឹងទេគឺព្រះអង្គសំដែងធម៌នេះគឺមិនមែនដោយបរមត្ថសតព្រះអង្គទ្រង់សំដែងដោយសមតិវោវោហាបើមិនសំដែងអញ្ចឹងទៅវាអត់ដឹងថាណាណាយ៉ាងខណ្ឌហ្នឹងខណ្ឌ5កសាងវត្តចេតពុនមិនដឹងថាណា គឺព្រះអនាថមានកាសេដ្ឋីព្រះអនាថមានកាសេដ្ឋីអស់ជីវិតទៅទៅកើតនៅតោសិទ្ធ គឺអញ្ចឹងអណាតមានកាសដ្ឋីណាអស់ជីវិតទៅកើតតោសិតអត់មានខណ្ឌណាអស់ហើយទៅកើតតោសិតទេគឺខណ្ឌហ្នឹងវាលត់ហើយកម្មនាំឲ្យប្រតិសន្ធិប៉ុន្តែគាត់ថាបញ្ញត្តិទៅលើសត្វបកគលថាវាមានការកើតទៅតោសិតញវិសាខានៅនិមិរដីនិងប្រតិនិព្វាននៅអនិច្ចព្រំឲ្យសត្វលោកបានយល់ប៉ុណ្ណឹងទេតំណនៃខណ្ឌណានឹងខ្វះខាតយ៉ាងណាលើលោកគ្រូណាណាយល់ខ្លះហើយឧទាហរណ៍ខ្ញុំឧទាហរណ៍ដូច អត់ជាងគៀងអញ្ចឹងស្គាល់ស្គាល់ជាងគៀងដែរអឺអើពួកព្រោះកូនកូនចៅឥឡូវខ្លះគ្នាអត់ស្គាល់ជាងគៀងទេអូយមានភ្លើងមានអីអីចឹងទៅខ្ញុំចង់លើកយកជាងគៀងគៀងយ៉ាងចាក់ប្រេងណាហ្នឹងឯងអាអណ្ដាតដែលវាឆេះហើយហ្នឹងវារលត់ទៅប៉ុន្តែវាឆេះតមកទៀតអញ្ចឹងហើយបានវាអស់ប្រេងណាទៅហ្នឹងឯងអណ្ដាតដែល ឆេះពីល្ងាចនឹងរហូតមកដល់ពាក់កណ្ដាលអាត្រៀតរហូតដល់ពេលចិត្តភ្លឺមើលមើលអណ្ដាតដែលឆេះពីប្រលប់នឹងវារលត់ណានឹងឯងមិនដាតជាគៀងនឹងនៅដដែលទេប៉ុន្តែវារលត់ទៅវាឲ្យឆេះតតតតតមកទៀតអាហ្នឹងដែលដែលបង្និតគាត់ឆ្លើយមិញតតតហ្នឹងណា នឹងឯងមិនមែនអណ្ដាតដដែលទេអំពូលភ្លើងនេះក៏ដូចគ្នាដែរមិនមែនអាពលឺដែលឆេះហើយនឹងនៅដដែល ទេ វារលត់ប៉ុន្តែវាឆេះតមកទៀតអញ្ចឹងហើយបានវាអស់ប្រេងហ្នឹងឃើញទេហ្នឹងឯងដូច្នេះមើលមើលអណ្ដាតទៀនក្តីអណ្ដាតជាគៀងក្តីហ្នឹងឃើញអណ្ដាតហ្នឹងវាវារលត់ទៅយ៉ាងមើលឲ្យឃើញអញ្ចឹងប៉ុន្តែវាឆេះតមកទៀតបាន ជាមើលទៅដូចជាអណ្ដាតដដែល ប៉ុន្តែតាមពិតអណ្ដាត ដែលយើងអុចពីប្រលប់នឹងវារលត់បាត់ទៅហើយដល់មកកណ្ដាលអត្រីតយើងយើងនិយាយថារំលងអញ្ចឹងទៅប៉ុន្តែ គឺថាភ្លាមភ្លាមនឹងវារលត់ទៅឆេះតតតតរហូតដល់យើងមើលមើលអត់ឃើញថារលត់ណាអានឹងយើងយល់ទេអញ្ចឹងហ្នឹងហើយអញ្ចឹងណាអញ្ចឹងល្អហើយត្រូវហើយអញ្ចឹងបានវាចិត្តតែអស់ប្រេងហ្នឹងណាឃើញទេប្រេងដែលអស់ទៅហ្នឹងគឺវាឆេះអស់បាត់ទៅហើយបើកុំតែយើងចាក់ទៀតធ្វើម៉េចអញ្ចឹងគឺបានន័យថា ណែអាដែលអវ័យអវ័យក្នុងជាតិនឹងរលត់ទៅវាអត់ត្រឡប់មកកើតវិញទេប៉ុន្តែក្នុងបច្ចុប្បន្ននឹងវាមានបច្ច័យវាមានកម្មឲ្យកើតតមកទៀតហ្នឹងឯងមិនមានមកជាតិទៀតទៅអាហ្នឹងឯងដែលសន្មតថាយើងកើតទៀតប៉ុន្តែអ្វីដែលរលត់ទៅវាអត់ត្រឡប់កើតមកវិញទេតែវាមានហេតុដូចយើងចាក់ប្រេងទៅវាឲ្យឆេះអណ្ដាតថែមមកទៀតមកចាក់ប្រេងទៅចេះឆេះទៅទៀតទៅយ៉ាងណាមិញ បើយើងនៅតែមាន ការដែលប្រព្រឹត្តទៅក្នុងវត្តដាក់នេះអវិជ្ជាតណ្ហាបាទានកម្មនឹងនៅតែមានវាស្លាប់ទៅវាឲ្យមានកើតតមកទៀតប៉ុន្តែវាមិនមែនខណ្ឌ5ក្នុងជាតិនឹងដែលរលត់ទៅត្រឡប់មកកើតវិញទេគឺវាមានបច្ច័យឲ្យកើតថ្មីទៀតតគ្នាអញ្ចឹងទៅទៀត ដូចជាអណ្ដាតទៀតអញ្ចឹងយល់ទេអញ្ចឹងជីវិតនឹងអញ្ចឹងតរហូតទៅអញ្ចឹងតលតែអស់បិឆេះតលតែអស់ប្រេងអីអីអញ្ចឹងទៅអត់មានអីចាក់ថែមអត់មានដាក់ បិឆេះអីចឹងទៅរលត់ទៅនឹងដូចជាព្រះអរហន្តចូលនិព្វានអញ្ចឹងវាអត់មានអវិជ្ជាតណ្ហាបាទាន កម្មនឹងឲ្យបដិសន្ធិតទៅទៀតនឹងគឺជាការអស់ទុកនឹងគឺ ចូលកាន់ព្រះនិព្វានហើយអញ្ចឹងណាប៉ុណ្ណាអញ្ចឹងគឺនៅក្នុង ក្តីនេះខ្ញុំបណ្ដានឹងបង្ហើយពីក្តីនៃពធអំពីធម្មសមាទាន4ប្រការទាំងដើម្បីបញ្ហា ទាំងពីរហ្នឹងឧបាសកនិងឧបាសិកាហ្នឹងរួមគ្នានឹងឯងទី1គឺថាធម្មសមាទាននឹងឯងប្រព្រឹត្តទៅជា ជាសុខប៉ុន្តែមានវិបាកជាទុក្ខធម្មសមាទានទី2 ជាទុកហើយក៏មានផលវិបាកជាទុកដូចគ្នាដែរទី3ធម្មសមាធិនឹងឯងជាទុកប៉ុន្តែមានផលវិបាកជាសុខទី4ធម្មសមាធិនឹងទាំងដែលជាសុខហើយក៏មានផលវិបាកជាសុខ4ប្រការហ្នឹងព្រះពុទ្ធអង្គទ្រង់សម្ដែងថាធម្មសមាធិដែលជាសុខប៉ុន្តែមានវិបាកជាទុកហ្នឹង គឺព្រះអង្គទ្រង់សម្ដែងអំពីមានពួកសាមណៈព្រាមអីអីមិនមែនជាអ្នកបួសក្នុងពុទ្ធសាសនាទេហើយគេមានការប្រកបខ្លួនទៅ ក្នុងកាមសកលិកានុយោគស្វែងរកការសបាយរីករាយដោយសារទ្រព្យសម្បត្តិមានបានអីអីនឹងសពគ្រប់ឋានៈណាពងខ្ពស់អីចឹងទៅគឺថា គេស្វែងរកសេចក្តីសប្បាយរីករាយទៅដោយ កាមគុណទាំងឡាយផ្សេងផ្សេងចំណីអាហារបរិភោគរូបសម្លេងក្លិនរសផត្តពៈសិតតែបណិតបណិតសែបសោយរីករាយទៅដោយអត់បានដឹងថាអ្វីដែលសោយអារម្មណ៍នឹងទេប្រកាន់រីករាយសប្បាយតែខ្លួនឯងប្រសើរក្រន់បើខ្លួនឯងនឹងជាអ្នកសោយសពអីអីចឹងទៅ ប្រព្រឹត្តទៅនៅក្នុងកាមេសមិឆាចារៈអីហ្នឹងពេញបន្ទុកសម្រាប់សត្វបរិភោគ អីអីសពគ្រប់ទាំងអស់គ្រឿងសវិនគ្រឿងញៀនអីនឹងយ៉ាងណាយ៉ាងណាមានអ្នកបំរើសពគ្រប់ទាំងអស់ទៅតាមអ្វីអ្វីដែលខ្លួនឯងមាន នៅក្នុងលោកនឹងចាត់ចែងប្រើប្រាស់ទៅនឹងនឹងឯងធម្មសមាធិនឹងជាសពក្នុងបច្ចុប្បន្នប៉ុន្តែមានវិបាកជាទុកតទៅអនាគតនឹង ដែលព្រះអង្គព្រាបបីដូចជាថាផ្លែឈើនឹងផ្អែមប៉ុន្តែជាផ្លែឈើពុលនឹងឯងទី2 សំដៅយកអត្តកលមឋានុយកសមណៈប្រៀបនឹងឯងធ្វើខ្លួនឲ្យទុកលំបាកមិនខ្សែផ្សោយបរិភោគទៅ ក្នុងកាមគុណរោគសណប់សុខសបាយអីទេលះបង់កាមកិលេសប៉ុន្តែមិឆាទិដ្ឋិនាំមកថាធ្វើខ្លួនឲ្យទុកឲ្យលំបាកណានៃទៅដើម្បីឲ្យអស់កម្មដើម្បីឲ្យរួចផុតចាកទុក្ខហ្នឹងគឺធម្មសមាទានទី2នឹងឯង ទាំងទុកក្នុងបច្ចុប្បន្នហើយទុកទៅអនាគតទៀតដូចជាបុគ្គលបរិភោគផ្លែឈើល្វីងហើយផ្លែឈើពុលទៀតណាទី3គឺជាអ្នកបួសក្នុងពុទ្ធសាសនា ធម្មសមាធិនឹងទុកលំបាកក្នុងបច្ចុប្បន្នដោយសារ រាគៈខ្លាំងក្លាតោសៈខ្លាំងក្លាមោហៈខ្លាំងក្លាទៅ តាមការដែលបដិសន្ធិមកនឹងគឺថាអលោភៈ ខ្សោយអតោសៈខ្សោយអមោហៈខ្សោយចឹងទៅ លំបាកអស់យ៉ាងទាំងខំប្រព្រឹត្តព្រះមច្ឆរិយធัวនឹងទាំងមានពភៈជោគដោយទឹកភ្នែកព្រោះត្រូវអត់ធន់ជាមួយនឹងកិលេសប៉ុន្តែស្ដាយប្រភ្នោះ មិនចាក់សិក្ខាបទប្រឹងប្រែងទៅទាំងទុកទាំងលំបាករហូតដល់ទៅបាន សម្រេចផលគឺជាសេចក្តីសុខកណាក្នុងអនាគតនឹង ដែលព្រះអង្គទ្រង់សម្ដែងព្រាបបីដូចជាថា អ្នកជំងឺ ហើយឆ្នាំនឹងគឺមានមានម៉ូតមាននិមក់អីចឹងទៅទៀតដែលដែលត្រូវព្យាបាលរោគហ្នឹងគឺថាក្លិនក៏មិនល្អរសក៏មិនឆ្ងាញ់ក៏ប៉ុន្តែថាដល់ពេលបរិភោគផឹក ថ្នាំនឹងចឹងទៅគឺស្រាប់តែធ្វើឲ្យជារោគនឹងឯងទាំងជារោគនេះគឺការប្រព្រឹត្តទៅក្នុងសម្បារាយិកដ្ឋប្រយោជន៍ហ្នឹងមិនមែនក្រំតែថាសទ្ធាសិលសតៈចាគៈបញ្ញាអីធម្មតា ដែលប្រព្រឹត្តទៅ ជាវត្តដាក់ទេណា ក្នុងសម្បារាយិកដ្ឋប្រយោជន៍ហ្នឹងក្នុង បញ្ញាហ្នឹងព្រះពុទ្ធអង្គទ្រង់សម្ដែងដល់បញ្ញាចៈធ្លុះអរិយសច្ចៈធัวទៀតផង ក្រំតែថាមិនជា ព្រះអរហន្តក្នុងបច្ចុប្បន្នហ្នឹងមិនបរិនិព្វាន ទៅទេ គឺនៅមានបរលោកនឹងឯងអញ្ចឹងគឺថាក្នុងបរលោកនឹងទាំងកល្យាណបថុជន ទាំងព្រះសេខបុគ្គលដែលនៅបដិសន្ធិនឹងក្នុងសកតិភពនឹងឯងហើយព្រះអរិយបុគ្គលក៏នឹង បរិនិព្វានយ៉ាងទៀងទាត់ចឹងទៅហើយក៏យានតុជនក៏អប់រំសន្សំឧបនិស្ស័យនឹងទៅអានឹងក្នុងសម្បារាយិកដ្ឋៈគឺថាមានសទ្ធាសិលចាគៈបញ្ញាហ្នឹង បញ្ញាហ្នឹងគឺជាបញ្ញាចក្ខុអរិយសច្ចធัวដែលព្រះពុទ្ធអង្គទ្រង់សម្ដែងហ្នឹងហើយហ្នឹងឲ្យយើងបានយល់ថាសម្បារាយិកដ្ឋៈហ្នឹងមិនមែនគ្រាន់តែជារឿងប្រព្រឹត្តទៅក្នុងវត្តដាក់ទេណាមានវិវត្តដាក់ផងដែរ ក៏ណាដោយអំណាចនៃអរិយមគ្គហ្នឹងនឹងឯងចឹងដល់ទៅ ធម្មសមាទានទី4គឺសមណៈព្រាមគឺបព្វជិតក្នុងសាសនាហ្នឹងលោកបដិសន្ធិល្អណាស់ដោយអលោភៈក៏ខ្លាំងអតោសៈអមោហៈហ្នឹងក៏ចម្រើនដល់ចឹងទៅក្នុងជីវិតរបស់លោករាគៈទោសៈមោហៈស្ដើងតិចតួចនៅក្នុងពភ្នោះយ៉ាងស្រួលអត់មានបញ្ហាអីឲ្យលោកលំបាកលំបិនហ្នឹង ទ្រាំនឹងអត់ធន់អីទៅនឹងសភាពរបស់កិលេសដែលវាបៀតបៀនចិត្តសន្តាននឹងទៅនោះទេនឹងឯងគឺថាធម្មសមាធិនឹងមានសេចក្តីសុខក្នុងបច្ចុប្បន្នហើយអនាគតក៏មានសេចក្តីសុខដូចជាបុគ្គលនឹងអ្នកឈឺប៉ុន្តែជំងឺដូចថាជំងឺធ្លាក់ឈាមអីចឹងមែនតែ គូពេទ្យនឹងដឹងថាណោះត្រូវនឹងបាយាសណាត្រូវនឹងបាយាសដែលដាក់ទឹកខ្មុំអីទៅស្កអីស្អីលាយអីអីចឹងទៅក៏ផ្សំគុំយកមកឲ្យឆាន់ទៅអើឆ្ងាញ់ប៉ុន្តែជាថ្នាំព្យាបាលរោគធ្លាក់ឈាមនឹងទៅទៀតអញ្ចឹងគឺថាការប្រតិបត្តិនឹងមានសេចក្តីសុខទាំងក្នុងបច្ចុប្បន្នហើយក៏បានសេចក្តីសុខទៅក្នុងលោកខាងមុខ រហូតដល់ទៅបានដល់នៅព្រះនិព្វាននឹងទៅទៀតរួចផុតចាក់ទុកចំពួងប៉ុណ្ណាហ្នឹងឯងចឹងគឺខ្ញុំមណានឹងអានកំណាបរួមនៅក្នុងបនសពហ្នឹងហើយតកតងនឹងធម្មសមាទានទាំង4ហ្នឹងនៅខាងចុង នឹងផងដែរចឹងកណា កណានៅក្នុងសិភៅសិក្សាប្រសូតភាគទី7ចំពោះ50កណាគឺក្នុងចំណងជើងថា មានតែព្រះធัวទៅជាមិត្តណា ណាមានតែព្រះធัวទៅជាមិត្តកុំតាមចិត្តចង់អន្លង់ទុក សច្ចៈឲ្យសុខខំសិក្សា ចិត្តចង់នាំឆ្ងាយវត្តសង្សារបញ្ញាឃើញពិតចិត្តនិព្វានដឹងថាការពិតចិត្តអស់ខ្វល់នេះហើយជាផលនៃធម្មទានមេអង្គ8ជាព្រមយានរឿងទាំងប៉ុន្មានត្រូវបញ្ចប់ រឿងត្រូវបញ្ចប់ត្រឹមសច្ចៈចិត្តឥតអួលអាក់អស់ខឹងស្អប់សតិប្បដ្ឋានបានចិត្តស្ងប់បញ្ចប់តណ្ហាត្រឹមការពិតកុំគិតកែរឿងកែចិត្តវិញ ចិត្តដែលមโนមនិញព្រោះគុណិតរឿងជាអារម្មណ៍នៃការគិត ចិត្តល្អគឺពិតជារឿងល្អមានអ្នកឲ្យស្អប់ព្រោះទោសៈបើជាមោហៈវង្វេងធัวបើជាលោភៈស្អាតហើយល្អមានអ្នកឡើងកស្រាច់តែអញមានអ្នកស្រឡាញ់ព្រោះមេត្តា បញ្ញាលះការគិតឈ្នះចាញ់ ទានសិលភាវនាលះកំណាញ់លះឯងលះអញលះមោហា សូមរឿងល្អល្អពីខ្លួនឯងសូមកុំប្រឹងប្រែងតាមតណ្ហា បើចិត្តកើតទុកត្រូវសិក្សាចិត្តនេះហើយណាជាតួធัวគិតចង់រោគធัวពេលមានទុកតណ្ហានាំមុខ ដោយជាប់ជួរត្រូវស្ដាប់ឲ្យយល់អវ័យជាធัวពីកើតដល់មូធัวទាំងអស់កាយយើងកាយគេសកាយៈបញ្ញាឃើញជាក់ថាសូនសោះចិត្តចេតសិករូបធัวទាំងអស់មិនគួរអាឡោះអាល័យស្ដាយកុំគិត តែកែអ្នកដតី រឿងនំមោះមីកុំកកាយគិតមើលខ្លួនឯងកិច្ចទាំងឡាយធ្វើការសប្បាយឆ្ងាយពីទោសកុំចង់រារាំងច្បាប់ធម្មជាតិតែត្រូវឲ្យឃ្លាតពីកំហុសកុំចង់បានអវ័យអតីតនោះកុំឲ្យជាប់ខ្នោះរបស់ ក្នុងលោក ចូលកុំប្រមាទក្នុងជីវិតកាមគុណត្រូវគិតកុំងុយងោករូបកាយក្មេងចាស់សម្បុករោគកុំទុកចិត្តលោកថាមិនលែងធម្មសមាទានមាន4យ៉ាង ទី1ឯបខាងសាងជំនាញចំណេះ លោភៈរាគៈទាញ ទី2ជំនាញខាងទុក្ការ៉ាទី3ស្មារតីប្រព្រឹត្តធម៌ត្រួតត្រងបានល្អពុទ្ធសាសនា រាគៈទោសៈមោហៈខ្លា បោកផ្ទប់យ៉ាងណាសិលមិនធ្លាយទី4ផ្ទួន3ប្រពៃកប់តែ4មានផប់ជាប់ពីនាយ សុខាបដិបទារស់នៅងាយបនល្អវិជ្ជពាយជាសំណាងរឿងក្នុងវត្តដាក់កន្លងទៅ ហួងហែងផ្សាក្តៅគ្មានទីអាង សមុទ្រទឹកភ្នែកបាបកម្មសាង ជាតិនេះសំណាងបានជួបព្រះ មានតែព្រះធัวទៅជាមិត្តជាប់តាមជីវិតពិតជាឈ្នះ បញ្ញាធម្មគុណបុណ្យដែលជះនិព្វានស្រឡះឈ្នះទុក្ខតា រក្សាខ្លួនឯងដោយខន្តីថែអ្នកដតីដោយមេត្តា បើយើងខឹងស្អប់នឹងអ្នកណា គួរតែគិតថាគេក៏ទុក បើគិតឃើញហើយស្បើយទុក្ខាព្រោះមានមេត្តាជាប្រមុខ មានតែនិព្វានបរមសុខមិនបាច់កើតទុកជាមួយគេអ្វីមកដើម្បីកន្លងទៅ សញ្ញាចាំនៅរឿងតួទេបើមុខតែអស់មិនថិតទេត្រូវគិតខ្នំគ្នេចោលឲ្យហើយ រៀនចោលរបស់ដែលអស់ទៅរបស់សល់នៅកុំគៀកកាយឯអនាគតមិនមែនត្រើយ ការលះនឹងហើយដល់ត្រើយពិតព្រះពុទ្ធសាសនាគឺដាក់ចោះនៅទោសកំហុសបាបរូបរិទ្ធឡើងកាន់ផ្លូវឈ្នះលះងងឹតចាក់ធ្លុះការពិតនិព្វានងទុកធធូទាំងមុនគុនចាស់